អឺសរុបខ្លីមកថាស្អីក៏ដោយកលែងចុងបញ្ចប់ព្រះអង្គសរុបថាបើអ្នកយកមកពិចារណាយកមកពិសោធន៍នៅអ្វីទាំងអស់នឹងទាំងអា10យ៉ាងមិញហ្នឹងណាក្រោយពេលដែលអ្នកពិចារណា ដោយល្អិតល្អន់អញ្ចឹងមិនមែនគ្រាន់តែជឿយកតែហ្មងទេមែនទេក្រោយពេលដែលអ្នកពិចារណា ដោយល្អិតល្អន់ ហើយពិសោធន៍មើលឃើញថា ការលើកឡើង នោះ ការសរសេរនោះទាំងអស់គ្នានឹងនិយាយបោះនរណាក៏ដោយនឹងវា ប្រយោជន៍វាប្រព្រឹត្តទៅកើតជាប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផងអានឹងកាន់យកទៅតែបើវាមានពីណាមកក៏ដោយទោះបីរាប់ឲ្យលើសអា10នឹងទៀតក៏ដោយមានពីអង្កលក៏ដោយ មានផោះតាងមានស្អីស្អីណានៃក៏ដោយតែវាអត់អាចប្រើជាប្រយោជន៍បាន ត្រូវតែលះបង់ចោលគឺត្រូវឆ្លងកាត់ការពិចារណា និងការពិសោធន៍របស់អ្នកប៉ុណ្្នឹងឯងទោះបីកពីក៏ដោយអ្នកខ្លះលើកយកពាក្យកម្ពីយកមកនិយាយ ពាក្យហ្នឹងត្រូវទេ តែដល់គាត់ឲ្យនិយមន័យវាអត់ត្រូវអញ្ចឹងយកមកអាផ្លាយវាអត់កើតហើយយកមកឆ្លោះគ្នាពពុទ្ធថានិយាយលោកថានិយាយដល់ដល់អ្នកថាហ្នឹងឲ្យនិយមន័យផ្សេងដល់ឲ្យនិយមន័យផ្សេងវាអត់កើតជាប្រយោជន៍ទេ នឹងឧទាហរណ៍មានច្រើនដូចជាពាក្យអឺដែលនៅ ក្នុងវិន័យអីដល់គាត់អត់យល់ពីសភាវៈពិតប្រកបឧទាហរណ៍ថាសូត្រតាមពាក្យតាមកម្ពី តាមអីសូត្រត្រូវល្អឥតខ្ចោះប៉ុន្តែដល់យកមក apply វាអត់ត្រូវគេនេះអានឹងពាក្យកម្ពីឧទាហរណ៍លោកសូត្រអានឹងពាក្យកម្ពីឧទាហរណ៍ថា អវិជ្ជាបច្ចយាសង្ខារាហ្នឹងមិនពាក្យតាមកពីប៉ុន្តែដែលយើងយកមក apply រងថ្ងៃវា apply អត់ត្រូវ apply អត់ត្រូវមិនយើងថាសូត្រអាហ្នឹងបាំងស្គលទៅជ្រះចង្រៃហឹមអានឹងមិនសម្រាប់អញ្ចឹងណាសម្រាប់រៀនសម្រាប់សិក្សាសម្រាប់ពិចារណាដើម្បីឲ្យកើតបញ្ញាណាដូចកុសលាធម្មាកុសលាធម្មាជាកតាធម្មាជាពាក្យកម្ពី ជាពាក្យដែលចារក្នុងគម្ពីរមានន័យច្បាស់លាស់របស់វាប៉ុន្តែបើយើងគ្រាន់តែឮថាអានឹងជាពាក្យមាននៅក្នុងគម្ពីរលោកសូត្រត្រូវខ្ញុំត្រូវតែជឿដល់គាត់ជឿជឿផ្សេងជឿថាវាមានក្នុងគម្ពីរចឹងហើយជឿថាវានាំមកសេរីសួស្តីទៀតចឹងហើយបានគេធ្វើបុណ្យពឹសស្ដា7មេហ្នឹងដើម្បីអីដើម្បីយកសេរីសួស្តីហើយសេរីសួស្តីអីនៅក្នុងហ្នឹងពាក្យអាក្រក់ក៏មានពាក្យល្អក៏មានហ្នឹង មានទាំង3កុសលាធម្មាធัวជាកុសលអកុសលាធម្មាធัวអកុសលហើយអកុសលនឹងសេរីសួស្ដី មានកន្លែងខ្លះថាហីណាធម្មាធัวថោកទៀតទៀតផងតាមពិតធัวកន្លែងហ្នឹងគាត់ពយល់ថាអាណាកុសលគួរចម្រើនណាអកុសលគួរលះណាអព្យាក្រិតគាត់ដឹងវាទៅបានហើយនឹងឲ្យយើងសិក្សាអញ្ចឹងដល់យើងយកសិក្សាមកបានដឹងថាអូកុសលហ្នឹងល្អមែន ស្អីដែលជាកុសលរៀនទៀតរៀនទៀតរៀនទៀតរៀនទៀតអូកុសលហ្នឹងល្អមែននាំឲ្យយើងចម្រើនផ្លូវសុខមែនហើយចុះអកុសលហ្នឹងមិនអកុសលដល់ពេលសោតមើលទៅអូតោសៈកើតឡើងវាក្តៅមែនចំណែនកើតឡើងវាក្តៅមែនដល់មែនហ្នឹងមិនជឿកពីទេពិសោតពិសោតថាអឺអញ្ចឹងបានព្រះអង្គថាឲ្យលះអានឹងមិននៅជឿកពីណាទៀតព្រោះវាយល់ពីក្នុងមកនៅក្នុងលោកលោកប្រយ័ត្នថា អកុសលជាធัวគូលះហេតុអីព្រោះវានាំឲ្យកើតទុកទាំងបច្ចុប្បន្នទាំងអនាគតអាហ្នឹងពាក្យហ្នឹងប៉ុន្តែបើយើងមិនតាន់ពិសោធន៍មែនទែនឲ្យឃើញថាអញ្ចឹងទេស្រាប់តែអូអាហ្នឹងលះទៅមិនដឹងលះស្អីផងហ្នឹងយើងរកកន្លែងលះវាអត់ឃើញដល់យើងយល់ច្បាស់មែនទែនមកដឹងថាអូប្រកាសណាស់ខ្ញុំតាខឹងគេដេកមលក់តែមកអញ្ចឹងហើយបានព្រះអង្គថាអកុសលនឹងគូលះតែកាលណាវាកើតវាឈឺចិត្តអញ្ចឹងហ៎ ហ្នឹងអាហ្នឹងវាមកវាដុតចិត្តមែនដល់ពេលឈប់ប្រកាន់លះអាខឹងក្រោតចម្រើនមេត្តាទៅវិញទៅស្រាប់តែវាដេកលក់ស្រួលទៅហ្នឹងដែលវាចូលកន្លែងព្រះអង្គសម្ដែង ថា ក្រោយអ្នកពិចារណា និងពិសោធន៍ដោយខ្លួនឯងហើយឃើញថាវាកើតជាប្រយោជន៍ដល់អ្នកផងដល់អ្នកដតីផងកាន់យកទៅតែពាក្យហ្នឹងជាពាក្យរបស់ពុទ្ធក៏ដោយពាក្យរបស់ណាក៏ដោយបើពិសោធន៍មិនបានឃីបវាទុកសិនណាចាំនំធ្ងន់ខួរទេប្រោតកោតផងហ្នឹង ដូចឆ្នាំមកឆេពេញតែផ្ទះយើងជាអៀតតែផ្ទះឈឺរាអាចហូរមួយលេមឃើញផ្ទះយើងមានឆ្នាំមកទូ ពេញតែផ្ទះឆ្នាំអីក៏ទុកឆ្នាំអីក៏ទុកទេណាប៉ុន្តែយើងមាន ទៅប្រើឆ្នាំនឹងអស់ណាពេលញាតិញោមផ្ដាសាយទៅលេបឆ្នាំគ្រុនចាញ់អត់ពេលគ្រុនពវៀនទៅលេបឆ្នាំថ្លើមអត់អត់ទេអញ្ចឹងវាពាក់ព័ន្ធនឹងញាតិញោមដឹង ក៏កុំជឿគ្រាន់តែលឺថាពេទ្យសូម្បីតែពេទ្យនិយាយក៏ដោយពេទ្យខ្លះគេ business ដែរហ្នឹងបែរនេះវាពាក់ព័ន្ធពិសោធន៍មើលយើងទៅព្យាបាលមើលវាធូរមែនអត់បើដូចគេទៅព្យាបាលអីនៅភ្នំឈ្ងោកគេមានអារូងភ្នំហ្នឹងមានមានថ្មមកចេញតិចស្រក់ទឹកតក់តក់តក់អ្នកឈឺហ្នឹងលោកហ្នឹងគេហៅថាគេហៅអាហ្នឹងគេហៅទឹកដោះម្ដាយថ្លៃគេឲ្យអ្នកជំងឺនឹងហាមាត់អាទឹកហ្នឹងដាក់លើដៃគឺផ្លុំភីកចូលមាត់ទៅឲ្យលេប ដោយទឹកមាត់ខ្លះអីខ្លះទៅប្រកែហើយគេប្រាប់ថាបើគ្រូសួរថាធូទេធូឲ្យឆ្លើយថាធូទោះបីចិត្តងាប់ក៏ត្រូវឆ្លើយថាធូដែរអានឹងគ្រូឃើញទេជាគ្រូហើយតែជឿទៅមានអីតាំងពីកាលនោះពីស្រុកខ្មែរអ្នកដែលឈឺសែងទៅក៏មានអីក៏មានដបងក៏លឺប្រកាសចឹងមកខ្លះនៅអត់តន់ទុកចិត្តទេអញ្ចឹងទៅតែ2 3នាក់ចាំមើលបើថាអ្នកទៅនឹងមកឃើញថាធូទៅដែរ ខ្លះនៅស្ទាក់សើស្ទាក់សើដល់ពេលអ្នកទៅមុនមកសួរមិនមិនតាំងពីទៅធូពិតជិតងាប់ហ៎ពួកគេឲ្យនិយាយចឹងឃើញហ្នឹង គឺពាក្យគេនិយាយហ៎តែការពិតមិនយើងដឹងហ៎អត់ដឹងហ៎អញ្ចឹងដល់ខ្លួនឯងបានដឹងចាណាមើលអើបើគេថាអញ្ចឹងទៅទៅទៅគេលោវិធូតាម គេដល់ទៅដល់មានអីមកវិញដុតអស់លីងអាហ្នឹងដឹងច្បាស់ហ៎ដល់ពេលហ្នឹងដឹងច្បាស់ហ៎ថាតើពាក្យហ្នឹងពិតឬក៏អត់អត់ពិតទេ អញ្ចឹងបើត្រឹមទៅលើគេថានៅតែសង្ស័យដល់រាប់ណាយើងមិនពិសោធន៍ដោយខ្លួនដោយខ្លួនឯងប៉ុន្តែគ្រាន់ថាអញ្ចេះ ជាលក្ខណៈពុទ្ធជនយើងនឹងយើងមិនអាចអស់ការជឿទាំងស្រុងទេអញ្ចឹងហើយបានជាការជឿជាក់នឹងវាត្រូវប្រកបដោយយោនិសោមនសិការៈការពិចារណាល្អិតល្អន់ វាអាចនៅខុសក៏ប៉ុន្តែវាមិនខុសច្រើន ដូចជឿយោត្មង អ្នកដែលឃើញធัวដោយមិនចាំបាច់ជឿនរណាទៀតទល់តែអរិយបុគ្គលអរិយបុគ្គលថ្នាក់សោតានឹងលោកបើកប្រអប់នឹងចេញមកហ្មងប៉ុន្តែយើងឥឡូវនេះវាមិនទាន់មានអបញ្ញាបច្ចៈឃើញសច្ចធัวច្បាស់ប្រកបយើងនៅតែទុកចិត្តនេះទុកចិត្តនោះដូចថាមើលទៅដូចសមនិយាយទៅដូចត្រូវអញ្ចឹងទៅជាទុកចិត្តទុកចិត្តទុកចិត្តយូរជាប់ជាមួយគ្រូអញនឹងទៀតនឹងដល់ដល់វាអស់ពីកន្លែងជ្រះថ្លា គ្រូអញណាប៉ះគ្រូអញខឹងទៀតទៅហ្នឹង ដូចញោមលើកមិញថាកុំអីលើគ្រូនោះណាគ្រូទុកតែជាអ្នកបង្ហាញផ្លូវបានហើយកុំឲ្យវាទៅជា attach កុំទៅឲ្យជាប់ជាពាក់ខ្លាំងបើមិនចឹងយូរយូរទៅ គ្រូធ្វើខុសក៏លែងហ៊ាននិយាយដែរមែនទេមែនទេនឹងណាមនិយាយប៉ះគ្រូអញចូលក្នុងអាឃាតវត្ថុដដែលអាឃាតវត្ថុណែឯងប៉ះពាល់អ្នកដែលអញស្រឡាញ់ចុះគ្រូអញអញស្រឡាញ់តែប៉ះគ្រូអញអញខឹង មែនទេវាមានអីផុតពីអញដដែលនោះគ្រូខុសនៅតែខុសមិនគ្រូខុសអត់ខុសទេយល់ទេគ្រូខុសនៅតែខុសមិនមែនគ្រូខុសអត់ខុសដល់អ្នកមិនមែនគ្រូខុសបានខុសមែនទេគ្រូ3យ៉ាងនៅក្នុង3ដកព្រះអង្គសម្ដែងចឹងសរុបមកបើលើសពីនឹងទៀតក៏ដោយប៉ុន្តែមនុស្សយើងវាដូចជាមិន លើសពីពី10ហ្នឹងទេ ប៉ិនបើទោះជាមានព្រឹត្តិការដែលយើងឃើញស្អីទៀតក៏ដោយកុំតាន់អាកាន់យកភ្លាមពិចារណាសិនព្រះអង្គឲ្យឲ្យតម្លៃបញ្ញារបស់យើងគ្រប់គ្នានឹងដូចញាតិញោមកាលពីសម័យ tsunami tsunami ដែលស្លាប់នៅលង្កាប្រហែល20000អ្នកជាង នៅឥណ្ឌា5000អ្នកជាងថៃអីរាប់ពាន់អ្នកដែរនោះថ្ងៃហ្នឹងព្រឹកឡើងមួយថ្ងៃសិលផងអាស្រះទឹក ស្រះទឹកនៅវត្តកំណើតអាត្មាតកែវហ្នឹងវាវាពូនទៅពូនមកពូនទៅពូនហ្នឹងកាន់អង្គើដីទាំងអស់ដល់ចឹងហ្នឹងមាន គ្រូម្នាក់គឹងគុយមើលគេទៅអូនាគខឹងគេថានាគខឹងហើយហើយនាគហ្នឹងមិនក៏ខឹងថាមកពីយាយតាមិនដែលនឹកគេហើយនៅវត្តហ្នឹងវាមានពិនពេតផងនោះអញ្ចឹងធ្វើម៉េចវាទល់តែថ្វាយពិនពេតអីណាដាក់ជែកដាក់អំពៅអញ្ចឹងណា មានអីដំភ្លេងពិនពៀបក្ដុងថ្ងៃសិលហ្នឹងណាដល់ពេលល្ងាចមើលទូទស្សន៍ទៅជួយដី បាតសមុទ្រទៅជាស៊ូណាមីស្លាប់នៅនោះនឹងនេះរបស់គ្រូហ្នឹងឯងហើយរឿងហ្នឹងវាខណ្ឌតែគិតខណ្ឌតែឃើញឃើញហើយយើងវិនិច្ឆ័យខុសឥឡូវបើយើង មើលទស្សនភាពថា ទឹកពូននឹងមានមែនទេមានមែនទេមានមែនទេអាទឹកពូនទៅពូនមកនឹងមានមែនទេហើយអាគេនិយាយនឹងមានមែនទេ តែអាការពិតនោះយើងឃើញមែនទេអត់អញ្ចឹងបើមិនឆ្លងកាត់ការពិចារណាទេ វាងាយនឹងជឿខុសអញ្ចឹងឯងចឹងហើយបានជាញាតញោមទៅត្រូវគេបោកគេយកជំនឿនឹងយកមកបោកចេញចេញចេញចេះគាត់ថាហេឃើញមែនណាអាមែនហ្នឹងសនុកធ្វើតាប៉ិនសួរថាមែនដែលគាត់ឃើញហ្នឹងវាមែនដូចភាពពិតអត់វាខុសគ្នាអាមែនដែលគាត់ឃើញហ្នឹងតើវាមែនដូចអាភាពពិតអត់ នៅមែលប៊នមួយញោមម្នាក់គាត់ស្ដាប់អាត្មាសំដែង ដល់ពេលគាត់កំពុងខ្វល់ថាមិនដឹងជួយម្ដាយគាត់មិនទៅអាកន្លែងគេថាមានព្រះរហន្តណាណាហ្នឹងហើយដាក់អញ្ចឹងទៅអូព្រះរហន្តនឹងយកទៅបាត់អញ្ចឹងអាហ្នឹងវាស្រួលតាគេលេងតាសៀកហ្នឹងយើងមើលមិនដឹងហ្មងមែនទេហើយព្រះរហន្តចាំបាច់មុខក្រោយអញ្ចឹងញញឹមដើរលើអាត្មានិយាយពីអរហន្តពៀងទឹកឯង អរហន្តពូជ្រៃអរហន្តអីអីនោះហ្នឹងអរហន្តពូជ្រៃហ្នឹងនៅលើកុដក្បែរកូនភ្នំមួយហ្នឹងដល់គេទៅមុនអាផ្លូវវាមានវៀងពីមុខមកក្រោយ ភ្នំហ្នឹងអាក្រាំងក្រោយហ្នឹងវាមានដើម ជ្រៃមួយវាដុះពួរធ្លាក់មកក្រោមចេះដល់ពេលមុនទៅគេចង់ឲ្យទៅមួយគ្នាទៅមុនអាត្មាទៅឥឡូវដល់ពេលគេអ្នកមុននឹងចុះមកក្រោយចេះមកស្រាប់តែឃើញលោកនៅមុខនេះ អីលោកម្ចាស់មកតាមណាគេថាកុំសួរផ្លូវទៅផ្លូវមករបស់អ្នកចម្រើន ដោយចិត្តអានេះគេនិយាយចំនិយាយប្រឆិតឲ្យយល់ថាវាមនុស្សអស្ចារ្យចង់ទៅតាមណាក៏បានឲ្យអ្នកស្ដាប់នឹងយល់ថា ចង់ហោះចង់ហើចង់មិនក៏បានណាឥឡូវសបោព្រះរហន្តចឹងអត់ស្រុកខ្មែរយើងសបោទៀតហើយប៉ុន្តែមានបរោះ មួយដែលគាត់មិនជឿត្រឹមតែលោក ថានេះវាមានប្រយោជន៍ចឹងដូចសំណួរញោមសួរចឹងថាកុំជឿត្រឹមតែលើពាក្យគេនេះយាយឃើញទេអញ្ចឹងអញ្ចឹងមែនក៏ដោយហើយឃើញលោកនៅ ពីមុខអញ្ចឹងមែនក៏ដោយតើវាពិតអត់ឲ្យវាមានអាកំណត់មួយថាតើវាពិតអត់ទៅពិសោធន៍មើលនៅពេលគាត់ទៅមុនហើយគាត់លោបមើលមកលោកចុះតាមណាមើលនៅគាត់មុនគាត់ធ្វើដើរទៅចឹងទៅប៉ុន្តែគាត់លោបមកពួនមើល ដល់លោកមកពួនមើលនោះចងបាត់កវាត់ចុះឡើងចុះឡើងចុះប្រញាប់ប្រញាប់តាមខ្សែពោះអញព្រះរហន្តអញចុះតាមនឹងទៅអានឹងការពិតទេដល់ពិសោធន៍មើលទល់ពិនិត្យមើលសិនហ្នឹងហើយអញ្ចឹងគាត់គាត់ទៅនិយាយប្រាប់គេក៏គេអត់ជឿគាត់ដែរទៅនិយាយប្រាប់គេគេវាយគាត់ងាប់ព្រោះនោះខ្លាចជាព្រះរហន្តរបស់គេហើយណាអញ្ចឹងបានអ្នកដតាំងព្រឺធ្វើព្រះរហន្តនៅស្រុកខ្មែរណាអាត្មាហ៊ាននិយាយទៅវិជ្ជាងាយអញ្ចឹងហ្នឹងទៅនិយាយចិត្តហ្នឹងបរិវារគេវាយអាត្មាងាប់ហ៎ ពួកគេគោរពធ្វើព្រះរហន្តហើយនោះហ្នឹងហើយមិនបាច់ព្រះរហន្តនឹងមកវាយអាត្មាទេកណ្ដបរបាព្រះរហន្តនឹងវាយអាត្មាងំហ្នឹងហើយប៉ុន្តែតែនិយាយចឹងដល់ពេលចឹងទៅគាត់ថាมันអាចទៅដោះទឹកថេមនុស្សដែលជឿអត់គិតចឹងបានទេចឹងប្រជាជនទាំងអស់ហ្នឹងសិតជឿអត់គិតទាំងអស់ឃើញទេតែចឹងគាត់រស់ឧបាយគាត់លោបទុជាអាខ្សែវូន ឲ្យវាចិត្តដាច់នៅសល់តែតិចហើយគាត់ប្រកាសឲ្យអ្នកស្រុកមកមើលព្រះរហន្តយើងហោះហើយប្រាប់ទៀតថាឲ្យលាក់ខ្លួនណាបើលោកឃើញលោកមិនហោះឲ្យយើងមើលទេឆ្លាតទេមានអីមុនហើយនោះហោះមែនកាលណាអ្នកមុនចុះទៅតាមមុខបាត់ចុះតាមអាពួនមកដាច់មកធ្លាក់បែកបាតបែកអី បាន គេទះដៃហូមនុស្សយើងពិបាកណាស់ញញោមតែកាលណាជឿអត់យកបញ្ញាយកទៅប្រើទេមនុស្សមនុស្សដែលជឿខុសហ្នឹងហើយសាហាវទៀតមនុស្សតាជឿងប់អីហើយសាហាវណាហ្នឹងហើយដូចមហាធម៌កិនធីគាត់មិនស្លាប់ដោយសារមនុស្សជឿសាសនាហ្នឹងជឿអីងប់គាត់មិនមែនស្លាប់រឿងនយោបាយទេមហាធម៌កិនធីគាត់ជាមហាបរោះរដ្ឋដែល រំដោះប្រទេសអង់គ្លេសឲ្យរួចផុតពីអាណានិគមអះប្រទេសឥណ្ឌាឲ្យរួចផុតពីអាណានិគមរបស់អង់គ្លេសជាវីរៈបរោះតែគាត់មិនមែនស្លាប់ព្រោះអង់គ្លេសទេគាត់មិនមែនស្លាប់ព្រោះនយោបាយទេ គឺគាត់ស្លាប់ព្រោះតអ្នកជឿងប់នឹងឯងមនុស្សជឿងប់ពិបាកណាខ្ញុំយល់ងប់ឯងព្រោះអីនៅពេលហ្នឹងគាត់បានបដិវត្តប្រទេសគាត់ហើយឲ្យរួចពីការគ្រប់គ្រងរបស់បរទេសហើយ គាត់ចង់តម្រង់អារឿងជឿខុសនឹងទៀតដល់អញ្ចឹងអ្នកងប់នឹងមានឲ្យគាត់ធ្វើណាខ្លាចគឺមកកោះជំនឿគាត់នោះស្លាប់ដោយសារអ្នកជឿងប់នឹងឯងមនុស្សដែលគួរឲ្យខ្លាច គឺមនុស្សជឿងប់នឹងឯងហើយនៅក្នុងពិភពលោកនេះ អ្នកដែលអាចអបក្របបែកទៅធ្វើអត្តឃាតឬក៏ ទៅសម្លាប់គេដោយសម្លាប់ខ្លួនឯងផងហ្នឹងក៏រឿងងប់នឹងឯងយល់ទេគួរខ្លាចតែបើមនុស្សអ្នកយល់ដឹងចេះជំនះពិតប្រកបគេនឹងចេះថែរក្សា មនុស្សអ្នកចេះដឹងប៉ុន្តែបើសិនជាងប់ហើយបាទគ្រោះថ្នាក់អព្រះរហន្តមួយទៀតអីព្រះរហន្តពីងទឹកហ្នឹងបាញ់និយាយនាំច្រើនពេកប៉ុណ្្នឹងបានហើយថា អញ្ចឹងរឿងដែលគេប្រាប់រឿងដែលគេនិយាយវាអាចពិតនិងមិនពិតដូច្នេះព្រះអង្គមិនឲ្យយើងមិនជឿតែហ្មងទេ តែត្រូវឆ្លងកាត់ការពិចារណា នៅក្នុងបៃដកលេខ16ព្រះអង្គនិយាយពីមហាប្រទេស4អាហ្នឹងក៏ស្តៀងគ្នានឹងដែរទី1បើមាន ពិខុអង្គណាមួយមកស្ដាប់ធัวផ្ទាល់ ពីព្រះអង្គឲ្យទៅនិយាយប្រាប់កុំអាងថា ត្រឹមតែនៅនឹងបានស្ដាប់ពីតថាគត ទោះបីព្រះអនន្តក៏ដោយណាក៏ដោយមកនិយាយប្រាប់អ្នកហើយប្រាប់ថាអ្នកនោះបានស្ដាប់ផ្ទាល់ពីតថាគតហើយស្ដាប់មែនក៏ដោយហើយថាពាក្យហ្នឹងពពុទ្ធអ្នកថាកុំតន់ត្រេកអតែកុំតន់បដិសេធអ្នកស្ដាប់ដោយល្អហើយលោកក៏យកក្នុងអត្ថកថាថា កាលណាយើងត្រេកអភ្លាម ចូលលោកចាំខុសហ្មងចឹងវាមិនខុសហើយ មែនទេជួនកាលវាចាំខុសដែរណាស្ដាប់ផ្ទាល់ក៏ដោយក៏ខុសដែរអ្នកញាតិញោមមកស្ដាប់អាត្មាហ្នឹងជួនយកទៅនិយាយខុសពីអាត្មានិយាយទៀតហ្នឹងដល់ទៅនិយាយលោកគ្រូសានតិយថាអញ្ចឹងមកថាខុសរឿងអាត្មាថាបាត់ហ្នឹងហើយអញ្ចឹងទោះបីស្ដាប់ផ្ទាល់ក៏ដោយថាកុំតន់ត្រេកអស្ដាប់សិនទៅពិចារណាសិនទៅហើយកុំបដិសេធភ្លាមហេតុអីបានមិនឲ្យបដិសេធភ្លាមបើខិននិយាយទៅដឹងតែរឿងខុសរៀងមិនទៅដងហាកុំនិយាយចឹងវាខុសទេ យើងលែងបានស្ដាប់ពពួកនោះនិយាយលែងចេញយើងស្ដាប់អត់បានដល់ចប់ចង់ឲ្យវាចេញអស់មកចេញស្អីខ្លះចេញអស់មករួចហើយចាំយើងគិតផ្ទៀងផ្ទាត់សាកសួរអីតាមក្រោយអាហ្នឹងទៅទៀតឃើញទេ4ហ្នឹងវាគ្រាន់តែផ្លាស់បុគ្គលប៉ុនដំណើរដូចគ្នាចឹងទី1អ្នកដែលស្ដាប់ផ្ទាល់ហើយយកមកសម្ដែង ទី2អ្នកដែលត្រួតត្រងបត្រៃបិដកមានន័យថាចាំទាំងអបត្រៃបិដកអរកថាចាំទាំងអស់ហើយមកសម្ដែងល្បីថាជាអ្នកប្រាជ្ញ នៅតែចឹងព្រះអង្គថាកុំតន់ត្រេកអរកុំតន់បដិសេធអមួយទៀតថាបួសតាំងពីក្មេងដល់ចាស់ដូចថ្មអញ្ចឹងចាស់ហើយតាំងពីក្មេងមកឥឡូវចាស់ថឹកប៉ុន្តែក្នុងនេះនឹង18ដល់9អីនោះពួកយើងឲ្យតែលើលោកតាណាគាត់បួសអត់ប្រពន្ធតាំងពីក្មេងអូគោរពមកណាល្អលោកតាអាហ្នឹងអាស៊ូមយោអញ្ចឹងអត់ល្អទេប្រពន្ធអត់សរសើរទេ កុំក្រន់តែលើថាអូប៊ូសលះបង តាំងពីក្មេងហើយយកមកនិយាយប្រាប់យើងហឹមហឹមហឹមហឹមហ្នឹងណាមែនទេកុំតាន់ត្រេកអក៏កុំតាន់បដិសេធខិចសិតទ្រង់ទ្រាយអាហ្នឹងសិតទ្រង់ទ្រាយអមួយទៀតមិនត្រឹមតែពីក្មេងដល់ចាស់ទេសរុបយកគ្នាថា ជាអ្នកប្រាជ្ញទៀតបួសតាំងពីក្មេងដល់ចាស់ហើយជាអ្នកត្រួតត្រងបត្រៃបេដកទៀតល្បីថាដូចសម្ដេចជួរណាតអីចឹងចុះហ្នឹងហើយ ក៏កំតន់ត្រេកអរកំតន់បដិសេធនៅតែត្រូវឆ្លងកាត់ការគិតរបស់យើងដដែលពីព្រោះអីពីព្រោះតែការណាវាមិនឆ្លងកាត់ការច្រោះការចម្រាញ់ដោយបញ្ញារបស់យើង ទេយើង ប្រើអត់កើតប្រើវាអត់កើតវាទល់តែឆ្លងកាត់ការចម្រាញ់ពី ការវិនិច្ឆ័យរបស់យើងទើបយើងស្ម័គ្រចិត្តប្រព្រឹត្តបានដោយល្អ បើគ្រាន់តែគេប្រាប់ឲ្យធ្វើយើងនឹងអស់សេចក្តីព្យាយាមយ៉ាង ឆាប់រហ័សឧទាហរណ៍ប្រាប់ឲ្យធ្វើចេះទៅមានសេរីសួរតែធ្វើទៅវាមិនឃើញតែនេះឃើញឆាប់អស់ហ៎ដូចរៀនអញ្ចឹងឧបមាដូចតែរៀនអញ្ចឹងគេថារៀននេះទៅវាបាន ចេះរៀននេះទៅវាបានចេះខំរៀនយូរហើយវាអត់បានផងមិនខ្ជិលតែបើមិននឹងយល់ពីតម្លៃនៃការរៀនដោយខ្លួនឯងនេះខ្ញុំរៀននេះព្រោះខ្ញុំចង់ធ្វើនេះ ខ្ញុំរៀននេះខ្ញុំព្រោះខ្ញុំត្រូវនោះមិនមែនព្រោះដុកទ័រនោះថាមិនមែនព្រោះគ្រូនោះថាទេគ្រូនោះថាខ្ញុំក៏យល់ពីដំណើរជីវិតរបស់ខ្ញុំដែរទើបខ្ញុំធ្វើទៅវាមានគោលដៅច្បាស់លាស់អ្នករៀនបើមានគោលដៅច្បាស់លាស់ប្រកាសជាជោគជ័យមែនមែនណាអ្នករៀនវាមានឃើញគេរៀនរៀនដែរអត់ចង់រៀនគេបង្ខំឲ្យរៀនក៏រៀនទៅ មួយទៀតឃើញប្រយោជន៍នៃការរៀនពិតប្រកបទៅរៀនដោយខ្លួនឯងណាល្អជាង កិច្ចប្រតិបត្តិធម៌ដូចគ្នាការកាន់ទុកធម៌ដូចគ្នាបន្ទាប់ពីការឯកភាពពីការពិចារណារបស់យើងហើយ យើងនឹងមាន responsible ខ្លួនឯងខុសត្រូវខ្ញុំទទួលខុសត្រូវខ្លួនឯងខ្ញុំញល់ថាអានឹងវាល្អអញ្ចឹងតែបើយើងនៅតែថាតាមគេទេ នៅតែមិនបាត់សេចក្តីសង្ស័យអញ្ចឹងចឹងបានអ្នកខ្លះណាកាលមុនខ្ញុំស្ដាប់គ្រូនេះជឿគ្រូនេះឥឡូ w ដល់ស្ដាប់គ្រូនេះលែងជឿគ្រូនោះហ្នឹងនៅជឿដដែលហ្នឹង ចុះគ្រូបញ្ញាខ្លួនឯងនឹងទៅណាទៅដល់ទីបំផុតគាត់អត់បានជោគជ័យគាត់បន្ទោសតែគ្រូព្រោះពីមុនគាត់ជឿគ្រូនោះក្រោយមកទៀតគាត់ជឿគ្រូនេះក្រោយមកទៀតជឿគ្រូនេះ ខ្លួនក៏អត់ជឿផងចប់ណាសាធុសាធុសូមអនុមោទនាណាអឺញាតិញោមមានសំណួរអីទៀតទេបង ណោមានសំណួរទៀតសូមអញ្ជើញបងអឺបាសិកាព្រឹកមិញសួរភាសាហើយឡើងចេញមកបន្ថែមទៀតណាសូមអនុមោទនាសនួរបងគណៈសូមអ្នកមាសកាចំពោះប្រជុំ3នៃបត្រៃរដ្ឋមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនិងសូមធ្វើការអ្នកមាសកាដល់ ព្រះគុណម្ចាស់គ្រប់ព្រះអង្គសំណួរកណាចង់តពីថ្ងៃមិញដើម្បីឲ្យបានជាការបដិបត្តិល្អដល់អឺដល់ឧបាសកឧបាសិកាអឺចឹងលោកម្ចាស់ចំពោះដូចថាការលេងឆ្នោតជាតិដូចថាទោះបីចាក់បន្តិចក៏ដោយក៏ចាប់ចូលជាអបាយមុខដូច្នេះឧបាសកឧបាសិកាមិនគួរប្រព្រឹត្ត ជាដាច់ខាតមែនឬក៏អត់បើអាចកុំអីនឹងបើអាចកុំអីបើអាចកុំអីនឹងគាត់យើងប្រៀបធៀបថាអត់លេងនឹងលេងណាល្អជាងអត់លេងល្អជាងពួកវាអត់ខ្វល់ចិត្តដេកតន្ទឹងយើងមិនបាច់គិត ពីទោសថាអូអានឹងវាខុសវាអីបើយើងគិតពីផលវិញ បើយើងអត់ដែលលេង យើងដែលដេកតន្ទឹងឯងដែលខ្វល់ទៅអុញប្រមាណលៀនប្រមាណលៀនដែលខ្វល់ចឹងអត់ទេស្រួលមិនប៉ុណ្ណាធ្វើប៉ុណ្ណឹងហើយគាត់ថាអេខ្ញុំផ្សង នេះក្រៃលោតត្រូវទៅជួយ ខ្មែរ200លានអីនោះហ្នឹងហើយប៉ុន្តែវាខ្វល់និយាយពីទោសបច្ចុប្បន្នហ្នឹងខ្វល់តែហ្មង តាមដានអានោះឯងបើយើងដកឃ្លាពីតាមដានអាហ្នឹងមកតាមដានចិត្តវិញល្អជាង កុសលដ៏ល្អបំផុតនោះមិនមែនលើរបស់ទេដែលយើងនៅតែឲ្យតម្លៃថាធ្វើទៀនច្រើនអស់លុយច្រើន ជាការធ្វើទៀនដ៏អស្ចារ្យហ្នឹងអាហ្នឹងថ្នាក់ទី1តាឃើញបារមីទាំង10ឃើញទៀនហ្នឹងលំដាប់ទី1ឯងកុសលដ៏ល្អមែនទេហ្នឹងលែងខ្វល់ថាអស់ប្រមាណណាគឺអកុសលដែលអត់អស់អីហ្នឹងកាន់តែល្អទៅបងដូចប្រពោរិស័តឃើញច្រើនតលះខ្ទេចទៅនឹងព្រៃហ្នឹង នៅពេលហ្នឹងមានទាំងឆ្នោតណាទៅធ្វើអីទៀតអត់ខ្វល់អាហ្នឹងគេហៅថាបៈលពោតបើនិយាយពីអ្នកបដិបត្តិវិញកុំថាឡើយទោះឡាឆ្នោតមិនតាន់បានសុំបែអារបស់របបផ្ទះសបែងអីណាណីហ្នឹងក៏ជាបៈលពោតដែរជីវរនេះក៏ជាបៈលពោតដែរបដិបត្តិមែនទែនរហូតដល់ជីវិតនេះក៏បៈលពោតដែរហើយចុះមកអាឆ្នោតហប់លៀនរឿងអីមិនបៈលពោតវាខ្វល់ខ្វល់ចិត្ត ហើយកុសលដ៏ល្អមែនតែនមែនតែនឈប់ពាក់ព័ន្ធថ្លឹងថ្លែងលុយតិចលុយច្រើនកាន់តអស់កាន់តល្អកុសលដ៏ក្រឹតមែនទេណាហ្នឹងហើយឧទាហរណ៍ថាឥឡូវយើងប្រព្រឹត្តកុសលធម្មតាយើងដឹងថាលុយយើង មាន ប្រមាណ1000ដុល្លារប្រមាណ10000ដុល្លារអីចឹងគិតតាមវិន័យអត់អីទេមិនមែនជាបាយមុខទេឃើញទេអត់មែនជាបាយមុខទេប៉ិនបើនៅតែខ្វល់មួយគ្នាសួរថា វាជាគ្រឿងរារាំងដល់វិបស្សនាទេ អាចិត្តខ្វល់ហ្នឹងជាគ្រឿងរារាំងឯងរារាំងវាខ្វល់នៅតែខ្វល់អញ្ចឹងប៉ិនមិនឲ្យទៅបោះចោលទេព្រះអរិយៈក៏លោកមាន ដែរទ្រព្យសម្បត្តិប៉ុន្តែលោកចេះដាក់ចិត្តរបស់លោកថារបស់ទាំងអស់ហ្នឹងមាន សម្រាប់តែដោះស្រាយបញ្ហាទេតែលោកអត់មានទៅត្រេកអរអីជាមួយរបស់ហ្នឹងឯងហើយត្រឹមតែរបស់ដែលមាន ស្រាប់ហ្នឹងហើយនឹងរស់ស៊ីដោយសមាអាជីវៈរបស់លោកប៉ុណ្ណឹងហ្នឹងហើយហើយទៅដល់របស់ដែលមិនតាន់កើតទៀតរឹតតែខ្វល់ទៀតសម័យ 100លានខ្លះមិនតាន់ត្រូវចែកបើខ្ញុំត្រូវឲ្យនេះប៉ុណ្ណេះឲ្យនេះប៉ុណ្ណេះឲ្យនេះប៉ុណ្ណោះចែកគ្នាអអិនបើអត់តាន់បានចែកគ្នាខ្វះរហូតនឹងអញ្ចឹងហើយបើយល់ល្អជាអ្នកចង់សុខស្ងប់ផ្លូវចិត្តមិនគួរលេងអាហ្នឹងហ្នឹងវាខ្វល់ចឹងឯង កណាអរគុណលោកម្ចាស់គ្រូឥឡូវកណាបានយល់ច្បាស់ដូច្នេះដើម្បីប្រតិបត្តិបានល្អមិនគួរពាក់ព័ន្ធនឹងរាល់លបែងទាំងឡាយអឺហើយចំចំពោះសំណួរកណាសួរអឺផឹកមិញដែរអឺសួរហើយស្ដាប់ចម្លើយមកដូចអត់តាន់បានភ្លឺច្បាស់ពួកអីកណានៅឆ្ងល់ថា ដូចព្រះអង្គដូចសំដែងទៅដូចអត់ស៊ីសង្វាក់ព្រោះថា បើសេចក្តីព្យាយាមដូចហាក់ដូចជាគ្រូមួយប្រាប់សិស្សថាបើទោះបីព្យាយាមប៉ុណ្ណាក៏មិនអាចទៅដល់ប៉ុណ្ណឹងដែរដោយដែលកណាស្លប់ស្ដាប់ឮបើទោះក្នុងសម័យកាលនេះគឺมันអាចមានព្រះអរហន្តសោះតែតតែសោះអាចត្រឹមបានសោតាចឹងទៅកណាស្ដាប់ហើយនៅតែមានចម្ងល់ ព្រះអង្គនឹងហើយចង់បានចម្លើយមិនបានអស់ឆ្ងល់អឺយើងវិលទៅរអឺពេលដែលព្រះអង្គចុះចាប់បដិសន្ធិព្រោះអឺកាលណាយើង ស្ដាប់ធัวកន្លែងខ្លះបើយើង ចាប់យកតែមួយចំណុចនឹងពេកវាអាចចូលទៅក្នុងការប្រកាន់មមក្នុងចិត្តយើងណា ឧទាហរណ៍លើអាត្មាឧទាហរណ៍ថាអឺអកុសលព្រះអង្គសម្ដែងថា អ្នកទាំងឡាយកុំប្រមាទចំពោះបាបទោះបី មានប្រមាណតិចតួចក៏ដោយកុំឲ្យ មានសេចក្តីប្រមាទនឹងបាបតែបន្តិចតាបន្តិចក៏មិនគួរធ្វើដែរហើយព្រះអង្គប្រៀបធៀបថាឧតពិនទុនិបាទេនៈដូច ជាក្អមដែលគេដាក់ហាលថ្ងៃហើយអាតំណក់ទឹកនឹងវាស្រក់ចូលម្ដងបន្តម្ដងបន្តម្ដងបន្តកោរវែងពេញបាន ដោយតំណក់ទឹកនឹងដែរអញ្ចឹងនៅក្នុងគោលបំណងរបស់ព្រះអង្គហ្នឹងគឺព្រះអង្គចង់ឲ្យយោគីវចរហ្នឹងខ្ពើមបាបគ្រប់រឿងឲ្យបរិសុទ្ធត្មងព្រោះអានតិចដែលយើងប្រមាថហ្នឹងវាជាបច្ច័យដល់អាធុំដែលវាកើតឡើងទៀតតែយើងគិតថាអី ទៅទៀតគាត់ថាអីទៅទៀតវាជាទៅពូនឡើងពូនឡើងចឹងអញ្ចឹងនៅក្នុងគោលបំណងហ្នឹងឲ្យយើងខ្ពើមបាបសូម្បីតន្ទីក៏អត់ដែរប៉ិនបុគ្គលខ្លះទៀតនៅពេលបុគ្គលខ្លះទៀតព្រះអង្គអត់សម្ដែងចឹងទេពីព្រោះស្ថានភាពបុគ្គលហ្នឹងខុសពី ម្នាក់ទៀតដូចជាមនុស្សយើងមានជំងឺខុសគ្នាចឹងណាព្រះអង្គសម្ដែងថាដូចតោមនោះមានពីរចឹងបើតោមនោះ បំណោះណាវាកើតឡើងហើយជាបច្ច័យឲ្យកុសលចម្រើនអកុសលថយ ចុះទោមនស្សនោះគួរសែបអញ្ចឹងយើងលើកថាអញ្ចឹងវាមិនខ្ទាស់ជាមួយនឹងអាខាងមុនមិញខាងមុនមិញព្រះអង្គថា បាបតន្តិចក៏មិនគួរធ្វើដែរមិនគួរប្រមាថដែរប៉ុន្តែបើអាកន្លែងទី2នេះព្រះអង្គអត់និយាយថាអានឹងកុសលឬអកុសលធាតពិតទោមនស្សត្រូវតែ ជាអកុសល ប៉ុន្តែវាអាចជាបច្ច័យនៃកុសលបានឃើញទេបច្ច័យនៃកុសលវាខុសពីអមុនបន្តិចប៉ុន្តែមុនមិនមែនព្រះអង្គឲ្យប្រមាទទេអឺអប្រមាទដែលវាកើតឡើងតែបន្តិចយើងគិតថាបន្តិចហ្នឹងវាជាបច្ច័យឲ្យអកុសលកើតឡើងទៀតតាមពិតអត់មានខុសគ្នាទេក្នុងន័យហ្នឹងគ្រាន់ថាបើយើងចាប់ពាក្យយើងអាចយល់បំណងពពុតអត់ដល់អញ្ចឹងមួយដែលថាបាបសំបីតិនបន្តិចក៏មិនគួរធ្វើដែរអញ្ចឹងណា ក៏មិនគួរធ្វើដែរដល់មួយទៀតព្រះអង្គថាទោមនស្សណា ដែលវាកើតឡើងហើយ ជាបច្ច័យដល់កុសល អកុសលថយចុះទោមនស្សគូស័ព្ទសួរថាទោមនស្សជាបាបឬបុណ្យជាបាបប៉ុនដំណើរទាំងពីរនៃការសម្ដែងរបស់ព្រះអង្គហ្នឹងសិតតែប្រព្រឹត្តទៅដើម្បីមិនប្រមាទដូចគ្នាបើវាជាអត់រួចទេ តែវាជាបច្ច័យដល់កុសលនឹងគ្រាន់តែថ្មលើករឿងផ្សេងដើម្បីទីនៅក្នុងរឿងនេះថាគ្រប់យ៉ាងវានៅតែកើត ព្រោះហេតុដោយពាក្យថាដរាបណាអរិយមគ្គនៅ មានបុគ្គលទី1ទី2ទី3គឺអរិយបុគ្គលនឹងនៅតែមានប៉ុន្តែសួរថាមាន ក្នុងលក្ខណៈម៉េចយើងត្រូវយល់ពាក្យថាមានក្នុងលក្ខណៈម៉េចមាននៅពេលនោះវាមានលក្ខណៈម៉េចហើយមាន ក្នុងពេលនេះវាមានលក្ខណៈម៉េចមានពេលនោះវាមានទាំង formula វាមានទាំង អ្នកដល់គោលដៅនឹងវាច្រើនមានក្នុង សម័យនេះ វាមានតែ formula តែអ្នកដើរនឹងវាអត់វាអត់សូវត្រូវសំខាន់មិនមែនផ្លូវនោះកាលមុនល្អជាងឥឡូវនេះទេមិនមែនទេក៏ប៉ុន្តែឥឡូវនេះវាសម្បូរអ្នក ដែលដើរវាអត់ដល់ប្រឹងដែរតែ ប្រឹងវាអត់ដល់វាជាប់ជាពាក់ច្រើននិយាយទៅអាត្មាហ្នឹងក៏ជាពាក់ដែរគាត់ណាជាពាក់ផ្សាយញាតិញោមស្ដាប់ហ្នឹងក៏ជាពាក់ដែរ ដំណើរផ្សាយឲ្យញាតិញោមស្ដាប់នេះមានដំណើរព្រះរហន្តជាពាក្យណាកាន់មកអង្គុយចុចចុចចុចទៀតទៀតជាពាក្យខ្វល់មួយគេនោះដំណើរអ្នកដែលដើរតាមរយមៈមិនសូវខ្វល់អីមួយអញ្ចឹងអញ្ចឹងបើនិយាយក្រិតមែនទេអាមិនគួរប្រើទេអាទូរស័ព្ទនោះវិន័យអត់អីទេប៉ុន្តែអាចិត្តនេះខ្វល់សិតតែគ្រឿងរារាំងមគ្គផលហ្នឹងហ៎និយាយអស់នឹងមានលក្ខណានិយាយយូរហើយ អញ្ចឹងបានថាផ្លូវត្រូវនឹងនៅតែជាផ្លូវត្រូវដដែលប៉ុន្តែដល់អត់មានមនុស្សដើរតាមនឹងឧទាហរណ៍មកឧទាហរណ៍ផ្លូវមួយផ្លូវនឹងកាលពីមុន មានមនុស្សដើរច្រើនអាផ្លូវអត់ចាក់បេតុងណាដើរទៅផ្លូវនឹងប្រកបច្បាស់មែនណាហ្នឹងអញ្ចឹងមនុស្សអត់សូវវែងដើរទៅតាមនឹងដឹងថាផ្លូវផ្លូវផ្លូវអញ្ចឹងវាទៅតាមគ្នាច្រើនចំអាផ្លូវត្រូវនឹងប៉ិនដល់ពេលយូរទៅមនុស្សលែងដើរតាមនឹង មនុស្សដើរបែកវាលចូលព្រៃអស់ទៅអាស្អីស្អីចាប់ដើមដោះស្មៅអីចាប់ដើមដោះពុនសុទ្ធតែផ្លូវនៅតែជាផ្លូវហ៎នៅតែជាផ្លូវប៉ុន្តែអាព្រៃវារួបមកអីចឹងអាព្រៃរួបមកអាចង់និយាយថាអាទិដ្ឋភាពដែលយើងឃើញជាកម្មវិធីនេះកម្មវិធីនោះធ្វើឲ្យបាំងអាផ្លូវហ្នឹងហងៃវាអត់វាអត់នៅក្នុងអាលក្ខណៈសិក្សានិងប្រតិបត្តិវាយកកម្មវិធីយកមកធ្វើជាបនធ្វើជាការបប្រតិបត្តិក្នុងពុទ្ធសាសនា អញ្ចឹងអានឹងដូចឈើដែលវារួបអញ្ចឹងឃើញទ្រង់ទ្រាយរួបផ្លូវនឹងចិត្តអស់ហើយម្យ៉ាងទៀតអ្នកដឹកនាំផ្លូវខ្លះច្អល់ទៅនេះខ្លះច្អល់ទៅនោះខ្លះច្អល់ទៅនេះអាយើងអ្នកដាងទៅណាវាសបោហ៎អត់អ្នកដែលជាកល្យាណមិត្តនឹងវាក្រ អ្នកដែលឲ្យនាំទៅ នឹងនឹងវាវាអត់សួរថាអេចុះផ្លូវមុនមិនក៏គេដើរត្រូវដើរត្រូវមកវាដើរត្រង់តាម នឹងចុះឥឡូវនៅផ្លូវមិនក៏ដើរវាមិនដល់ថាដើរវាអត់ត្រូវអញ្ចឹងផ្លូវនឹងនៅតែជា ផ្លូវបញ្ហា គឺមនុស្សដើរមិនត្រង់ផ្លូវប៉ុណ្្នឹងឯងអត់បាត់ផ្លូវទេ សំខាន់គឺមនុស្សដើរមិនត្រង់ផ្លូវឬក៏វានៅតែស្រពេចស្រពិលឬក៏ឃើញដែរតែវាគ្មានសេចក្តីក្លាហានដើរទៅអញ្ចឹងឯងអញ្ចឹងឯងផ្លូវនោះនៅតែផ្លូវអញ្ចឹងអត់មានអីអញ្ចឹងឯងបានយូយូយូយូយូយូទៅមនុស្សវែងផ្លូវអស់ទៅទៅ មានពពុតមកម្ដងទៀតដើម្បីបង្ហាញផ្លូវនោះហ្មងទីនេះផ្លូវផ្លូវដដែល អញ្ចឹងផ្លូវនឹងនៅតែនឹងអរិយមេអង្គ8អរិយសច្ចធម៌4នឹងពពុតមុនពពុត ក្រោយគ្មានសំដែងលើសគ្នាទេដដែលប៉ុន្តែដល់មនុស្សឈប់ដើរអត់ទៅវាមានតែកម្មវិធីជឿននេះជឿននោះគ្រប់អ្នកតាគ្រប់ស្អីណាពេញទៅវត្តពេញថាទៅរោធោនឹងវត្តទៅវត្តរោធោអត់ឃើញទៀតអញ្ចឹងនៅបោកក្អមពេញស្រុកខ្មែរឥឡូវញាតិញោម មានកលែងតិចតួចណាស់ដែលថាទៅ បានស្ដាប់ធัวស្ដាប់អីហ្នឹងមកថាអញ្ចឹងចុះដូចនេះមានព្រះអង្គគ្រូគ្រប់ព្រះអង្គលោកបរិញ្ញាអីចឹងអហើយស្រុកខ្មែរយើងមានវត្តប្រហែល4000វត្តជាងសួរថាមានប្រមាណវត្តដែលទៅដល់វត្តហើយបានស្ដាប់ធัวទៅសុំសិលសុំតសិលហើយសិលនឹងសុំបានតែឈ្មោះទៀតបាណាទេបាតាគាត់ជាប់ជាប់វិចវិចទៅវិញអស់ជាប់ទៅវិចប្រវិចទៅរកលោកតាស្រោចទឹក មានទៅរកធួយណា ឯជានាំគ្នានិយាយថាអូចាំចាស់ទៅរោធัวមានណាគាត់មានដែរទៅរោធัวទេទៅរោតរាសីទៅរោតយអ៊ុនរបស់គាត់ហ្នឹងមិនបានទៅរោធัวអីបើទៅរោធัวមិនមែននៅប្រទេសផ្ដាស់ពាក់អំបោះក្រមពេញប្រទេសអញ្ចឹងទេធัวបញ្យលទល់អត់ឃើញប្រយោជន៍អានោះឃើញប្រយោជន៍នៃការសិក្សាប្រតិបត្តិមែនទេនៅនេះចុះបើអ្នកដឹកនាំវែងហើយរឿងអីអ្នកជិះក្នុងឡានមិនវែងតកងឡានវែងហើយហ្នឹងផ្លូវនៅតែជាផ្លូវប៉ុន្តែកងឡានវែងមុនយើង ហើយសួរឲ្យអ្នកជិះក្នុងឡានអត់វែងមិនសួរតែផ្លូវហ្នឹងប្រែប្រួលទេផ្លូវអត់ទេប្រែប្រួលគឺមនុស្សយើងនឹងចឹងឯងកណាអរប្រគុណលោកចាស់គ្រូច្រើនអាសំណួរចុងក្រោយកណាអឺអត់តន់ច្បាស់ត្រង់សមាសមាសតិអឺហើយនឹងមច្ឆាសតិ ដូចម្ដេចហើយតកតងនឹងសំការងារត្រូវហើយនឹងការចិញ្ចឹមជីវិតត្រូវខុសគ្នាអឺកង់កន្លែងណាដែរលោកមុនម្ដងទេហ៎មុនម្ដងឡើងគេសួរថាម៉េចផងនៅសួរពីសមាសតិនិងមិច្ឆាសតិនឹងខុសគ្នាហ្មងហ្នឹងអានឹងចុងក្រោយមួយទៀតអាមុនសមាសតិនិងមិច្ឆាសតិ រលឹកត្រូវហើយនឹងរលឹកខុសហ្នឹងខុសគ្នាមិនហើយនឹងការងារត្រូវនិងការចាំជីវិតត្រូវហ្នឹងខុសគ្នាណាពីសំណួរមុនសំណួរមុនសិនខ្ញុំណាតាមក្រោយហ្នឹងហើយអញ្ចឹងឆ្លើយទី2ចុះនៅក្នុងលោកលោកប្រាប់ច្បាស់ហើយតើការងារត្រូវហ្នឹងពាក់ព័ន្ធនឹងសិលការងារត្រូវ សមាកម្មន្តៈហ្នឹងពាក់ព័ន្ធនឹងសិលដែលតាមកាយមាន ការមិនសម្លាប់ មាន ការមិនលួចអឺមានការមិនប្រព្រឹត្តខុសក្នុងកាមអីហ្នឹងណានឹងពាក់ព័ន្ធនឹងសិល ហើយដល់ទៅសម្មាអាជីវៈនឹងចិញ្ចឹមជីវិតត្រូវពាក់ព័ន្ធនឹងការលះលប5យ៉ាងនោះមានជួញអីដែលខុសមានត្រាំញៀនមានស្រាមានជួញសัตว์មានស្អីស្អីនោះណាហ្នឹងហើយជួញអាវុធជួញអីហ្នឹងហ្នឹងឯង Got it? Okay. ណាសាធុសាធុសូមអរគុណអញ្ចឹងចូលដល់សមាសតិហើយនឹងមិច្ឆាសតិបងណាអឺសមាសតិ បានន័យថាការរលឹកត្រូវហ្នឹងសមាសតិហើយរលឹកត្រូវនឹងរលឹកយ៉ាងម៉េចគឺអឺដូចជារលឹកឃើញថាធ្វើទៀនទៅបានផលអាហ្នឹងសមាសតិឯងរក្សាសិលក៏ជាសមាសតិរលឹកឃើញថាអូលោកម្ចាស់គ្រូនិមន្តមកឬក៏ មានកម្មវិធីស្ដាប់ពធអីអញ្ចឹងអាត្មាអញត្រូវមកស្ដាប់ពធដើម្បី ចម្រើននៅ បញ្ញាចម្រើននៅគំនិតល្អល្អដើម្បីសេចក្តីសុខក្នុងជីវិតប្រដីប្រចាំថ្ងៃអាការរលឹកនឹងឯងហៅថាសម្មាសតិអញ្ចឹងហើយបើសិនថានឹកឃើញថាធោមានមែនហើយក៏ប៉ុន្តែយូរយូរទៅរេស្តូរ៉ង់ម្ដងបើសិនតែយើងអត់ទៅម្ដងហ្នឹងអត់បានញ៉ាំទេ ហើយនឹកឃើញថាទៅញ៉ាំអីសិនមិនបាច់ចាំស្ដាប់ធរទេអាហ្នឹងក៏ហៅថាមិច្ឆាសតិនឹងអញរលឹកខុសព្រោះពាក្យថារលឹកត្រូវយើងគិតមើលទៅយើងញ៉ាំបាយនៅផ្ទះហើយមកស្ដាប់ពធហើយនឹងអឺមកស្ដាប់ពធហើយឬក៏ថា ទៅញ៉ាំបាយនៅ restaurant អត់បានមកស្ដាប់ពធមួយណាដែលល្អជាង អាហ្នឹងយើងគិតអញ្ចឹងយើងថ្លឹងថ្លែងមើលថាតើមួយណាមាន ប្រយោជន៍ជាងនេះគិតអំពីរឿងសារៈសំខាន់ឬក៏ប្រយោជន៍នៅឃើញថាអត់បញ្ញាំបាយផ្ទះហើយមកស្ដាប់ពធបានប្រយោជន៍ច្រើនជាងនេះអាគិតថ្លឹងថ្លែងទៅលើប្រយោជន៍នេះអញទូសតិរលឹកត្រូវប៉ុន្តែបើសិនតែយើងរលឹកឃើញទាំងអឺប្រយោជន៍មិនប្រយោជន៍មិនសំខាន់ទេឲ្យទៅបានសុបាយឲ្យទៅបានជួបជុំគ្នាសុបាយកកាក់កកាយ តាមដែលចិត្តចង់ដោយអំណាចលោភៈឬក៏ដោយអំណាចនៃ ការជាប់ចម្ពាក់អីអញ្ចឹង ការត្រេកអរនៅក្នុងរសនៅក្នុងរូបអីអញ្ចឹងអានឹងហៅថាមិច្ឆាសតិអញ្ចឹងបាននៅក្នុងសតិប្បដ្ឋានព្រះអង្គទ្រង់បានត្រាស់សម្ដែងអំពីសម្បជញ្ញៈនោះមានរហូតដល់4គេហៅថាសัทធកៈសម្បជញ្ញៈគឺ ការរលឹកឃើញនៅអ្វីដែលវាមានប្រយោជន៍ អញ្ចឹងអញ្ចឹងបានន័យថាអ្វីអ្វីក៏ដោយក៏ក៏ជាតួរលឹកប៉ុន្តែវាមានការរលឹកខុសដែលរលឹកទៅខុសហ្នឹងព្រះអង្គហៅថាមិច្ឆាសតិអាហ្នឹងរលឹកខុសហើយដូចយើងរលឹកឃើញថា ម្នាក់នេះគួរតែខឹងមែនម្នាក់នេះគួរតែស្ដីថាឲ្យគួរតែនិយាយដើមមែននេះអាការលឹកឃើញអញ្ចឹងក៏រលឹកហើយប៉ុន្តែរលឹកខុសអាហ្នឹងហៅថាមិច្ឆាសតិ ណាមិច្ឆាសតិគឺតួរលឹកខុសប៉ុន្តែបើលឹកត្រូវលឹកឃើញថាมันគួរស្ដីថាมันគួរបន្ទោសគាត់ទេ ពីព្រោះមនុស្សយើងម្នាក់ម្នាក់គ្មាននរណាចង់ខុសអានឹងម្យ៉ាង ម្យ៉ាងទៀតបើសិនតែយើងស្ដីបន្ទោសថាឲ្យគាត់ទៅក៏គ្មាន បានអីពីគាត់មកដែរអញ្ចឹងចាំមានឱកាសមានពេលវេលាណាល្អទៅចាំអឺជួយនិយាយ តម្រែតម្រូវតម្រង់អីចឹងទៅ ហើយបើនិយាយស្ដីបន្ទោសថាគាត់នៅមុខគេមុខឯងទាំងខ្លាចគាត់អន់ចិត្តខ្លាចគាត់លំបាកចិត្តខ្លាចគាត់តូចចិត្តហើយនាំឲ្យបែកមិត្តនាំអីចឹងណានេះអាការនឹកកលឹកឃើញត្រូវចឹងក៏ក៏ខាមដោនខ្លួនឯងមិនទៅនិយាយចំពោះមុខគេមុខឯងចឹងអាហ្នឹងហៅថាសមាសតិមានដោយលំដាប់តទៅបងដូចជាសតិស្នាក់សតិប្រឋានអីចឹងអាហ្នឹងហៅថាសមាសតិដ៏អ ுக ្រិតទៅ ប៉ុន្តែផ្ដើមទៅអំពីសមាសតិថ្នាក់ការធ្វើទានឬក៏សតិថ្នាក់ការស្ដាប់ពធអីចឹងណាប៉ុណ្ណាណាបើនិយាយពីរឿងអង្គធោសតិតាមពិតមានតែល្អទេអត់មានអត់មានអាក្រក់ទេអត់មានមិច្ឆាទេណាពីព្រោះសតិវាមានតែនៅក្នុងសោភណធោ មានតែធម៌ល្អឲ្យតែសតិកើតឡើងគឺល្អប៉ុន្តែហេតុអីបានមាននៅមិច្ឆាសតិថាមកពីការរួមការជាមួយនឹងការមិនដឹងការរួមជាមួយនឹងមោហៈគឺអវិជ្ជាព្រោះតែមោហៈនឹងឯងបានវាធ្វើឲ្យការរលឹកនឹង គឺរលឹកទៅជាមួយនឹងលោភៈឬក៏ទោសៈដោយរលឹកខុសអញ្ចឹងដូច្នេះសរុបមកវិញអឺគាត់ចូលរួមថា ពាក្យថាសម្មាសតិគឺការរលឹកត្រូវគឺរលឹកល្អការធ្វើទានឬក៏ការរក្សាសិលអីចឹងឬក៏រលឹកឃើញ ដើម្បីអនុគ្រោះដោយមេត្តាដោយករណាដោយសន្តោសប្រពរណីដល់គ្នានឹងគ្នាអីចឹងណាអានឹងហៅសម្មាសតិគឺរលឹកយ៉ាងណាឲ្យសេចក្តីសុខទាំងខ្លួនឯងអានឹងអ្នកដទៃក៏បានសុខអានឹងដែលហៅថាសម្មាសតិប៉ុន្តែទៅពេលមិច្ឆាសតិ ការដែលរលឹកខុសហើយគឺថាអាខ្លួនឯងក៏កើតទុកហើយបើវាចេញទៅតាមផ្លូវកាយនិងវាចាអ្នកដទៃក៏មានសេចក្តីទុកលំបាកព្រោះតែយើងរលឹកខុសនឹងដែរអញ្ចឹងអញ្ចឹងប៉ុណ្ណឹងចុះប៉ុណ្ណាណាហើយមានអីទៀតឬក៏អត់តន់ច្បាស់លាស់សាកសួរកាលណាលោកម្ចាស់គ្រូធរទៅទៀតទេមានអីទៀតទេបងណាសុំចេញអញ្ចឹងតើអឺ ការរលឹកត្រូវ ជាមួយនឹងការគិតត្រូវខុសគ្នាឬក៏អឺដូចដូចគ្នាឬក៏ការរលឹកខុសហើយនឹងការគិតខុសមានខុសគ្នាដូចបណ្ដេញដែរអឺអញ្ចេះនៅពេលដែលគិតត្រូវ យើង ច្រើននិយាយពាក្យរួមពេលខ្លះក៏ព្រះអង្គសំដែងរួមរួមដែរ នៅពេលដែលព្រះអង្គនិយាយពីទេហថាមโนពុកពាំងកមាធម្មាចុះអញ្ចឹងណាមានពេលខ្លះព្រះអង្គអត់ចែកចេតសិកឯងព្រះអង្គនិយាយតែពីការគិតត្រូវមួយអញ្ចឹងនិយាយពីការគិតត្រូវមួយ គឺនិយាយជាចិត្តទុបាទមានន័យថាចិត្តហ្នឹងវាមានសតិមានបញ្ញាមានហិរិមានស្អីស្អីនៅក្នុងមក complete ហ្នឹងហៅថាវាធ្វើការពេលហ្នឹងគឺគិតត្រូវនាំឲ្យធ្វើត្រូវ ចឹងនៅពេលដែលនិយាយថាគិតត្រូវនឹងមិនមែនតែចិត្តម្នាក់ឯងគឺនិយាយពីនាមធម៌ដែលវាសហការគ្នា4ហ្នឹងមានវេទនាសញ្ញាសង្ខារវិញ្ញាណដែលវាសហការគ្នាដូចដូចសម្លមួយចានចឹងណា វាវារួមគ្នាទៅ ជារសជាតិមួយហើយហៅថាកកោសម្លកកោហើយប៉ុន្តែនៅពេលដែលយើងញែកតាណាមានទូនាទីអីមានទូនាទីអីអញ្ចឹង ឈប់និយាយពីរឿងការគិតត្រូវពោះចិត្តហ្នឹងដែលអត់ថាគិតហ្នឹងមួយផ្សេងអត់គិតពីខុសពីកែពីត្រូវអីទេអាហ្នឹងវាគិតត្រេះវាគិតដឹងអារម្មណ៍ដល់បញ្ញាវាមានលក្ខណៈបើកនៅសភាវៈតាមសេចក្តីពិតចឹងណាហ្នឹងបើយើងញែកនឹងឃើញនៅអ្វីអ្វីតាមសេចក្តីពិតហ្នឹងជាតួបញ្ញាដល់សតិវាមានការរលឹកអញ្ចឹងបានមានពាក្យថាសតិសម្បជញ្ញៈសតិហ្នឹងជាតួអង្គសតិសម្បជញ្ញៈជាបញ្ញាអញ្ចឹងចាំបានបែងចែកវាអឺឧទាហរណ៍ថា យើងកំពុងតែស្ដាប់ធัวអញ្ចឹងទៅគិតទៅណាអញ្ចឹងទៅដល់ពេលហើយទៅក៏ភ្ញាក់មកវិញមកអោះអាគណៈហ្នឹងសតិដល់ហើយក៏ក៏ដឹង ច្បាស់ថាអូអញតាមពិតកំពុងស្ដាប់ធัวដែរអាដឹង តទៅទៀតហ្នឹងជាជាតួសម្បជញ្ញៈឃើញទេអាសតិនៅពេលដែលរៀងភ្លេចភ្ញាក់មកវិញភ្លេចភ្ញាក់មកវិញហ្នឹងអាហ្នឹងជាលក្ខណៈសតិអញ្ចឹងបានធัวដែលមានឧបការៈច្រើនហ្នឹងព្រះអង្គសម្ដែងជាប់គ្នាតែហ្មងសតិសម្បជញ្ញៈ សតិហ្នឹងគឺជាតួរលឹកភ្ញាក់មកវិញឯសម្បជៈហ្នឹងគឺដឹងដឹងតទៅទៀតតួដឹងតួបញ្ញាអញ្ចឹងណាណាប៉ិនបើនិយាយតាមមួយម៉ាត់គិតត្រូវនិយាយត្រូវធ្វើត្រូវអាហ្នឹងនិយាយសរុបគ្នាតែហ្មងមិនតែ បញ្ញាមួយទេគឺសតិក៏នៅនឹងស្អីក៏នៅនឹងដូចសម្លកកោមចាហ្នឹងសរុបមកហើយឈប់និយាយថាអានេះប៊ីចេងអានេះខ្ទឹមអានេះអាមេរិកអានេះត្រីអានេះបន្លែអីទៀតណានិយាយតែកកោមួយម៉ាត់ទៅដឹងតែហ្មង នឹងគិតត្រូវនាំឲ្យធ្វើត្រូវនាំឲ្យនិយាយត្រូវអានឹងនិយាយពីចិត្តនឹងវាសម្បយុទ្ធនិងសម្បយុទ្ធធម៌ហើយវាវាវារួមត្រូវហើយហ្នឹងហើយអត់ដូចជាសមាទិដ្ឋិការឃើញត្រូវសមាសង្កបៈការត្រិះរិះត្រូវអាហ្នឹងបែងចែកចាំបែងចែកមួយមួយឲ្យពយល់មួយមួយគិតមិនអីមិនឃើញមិនប៉ុន្តែបើនិយាយថាដោយកន្លែងខ្លះព្រះអង្គសម្ដែងថា នៅក្នុងលោកនឹងមានធម៌តែ6ទេ មានដីទឹកភ្លើង ខ្យល់អាកាសធាតុវិញ្ញាណធាតុបាត់វត្តមានចេតសិកបាត់ហើយប៉ុន្តែត្រូវដឹងថាកាលណាព្រះអង្គនិយាយថាវិញ្ញាណតែប៉ុណ្ណឹងគឺបូកអបញ្ញាលោភៈទោសៈអីណានេះចូលគ្នាទាំងអស់ហៅថាវិញ្ញាណអញ្ចឹងដឹងអញ្ចឹងបាននៅពេលហ្នឹងត្រូវដឹងថាតើប្រធានបទនិយាយពេលហ្នឹងនៅលើអីអញ្ចឹងបានថាប្រសូតជ្រៅដោយអត្តប្រសូតជ្រៅដោយអត្តហ្នឹងមើលពេលដែលព្រះអង្គ សំដែងអីចឹងទៅត្រូវឲ្យដឹងគោលបំណងថាដែលលើក តែមួយពាក្យមកហ្នឹងតើមានស្អីនៅក្នុងហ្នឹងខ្លះឲ្យយល់ចឹងដល់អភិធម្មជ្រៅដោយសភាវៈមានន័យថាបើយើង ជាប់តែនឹងពាក្យមិនយល់អភិធម្មទេអភិធម្មទល់តែបញ្ញានឹងយល់ទៅដល់សភាវៈមួយមួយឧទាហរណ៍ឥឡូវហៅថាចក្ខុវិញ្ញាណស្អីទៅចក្ខុវិញ្ញាណមិនគណៈប្រែថាចក្ខុប្រែរភ្នែកវិញ្ញាណប្រែរចិត្តប៉ុណ្ណឹងយល់ទេអត់ទេ ទល់តែដឹងដំណើររបស់វា the process ដំណើររបស់វាវាកើតម៉េចវាកើតតាណាអាស្រ័យអីអាហ្នឹងបានថាសយល់អភិធម្មដល់សភាវៈវាអញ្ចឹងហ្មងយល់ហ្នឹងហើយមានអីទៀតកណាអស់សំណួរគ្រាន់តែចង់អរប្រគុណព្រះអង្គគ្រូហើយនឹងព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលបានស្រាយជួយដោះស្រាយបញ្ហាក្នុងចម្ងល់កណាអរប្រគុណលោកចាស់ ណានៅក្មេងស្ដាប់ធោះចឹងល្អហ៎ចាប់ឆាប់បានណាហ្នឹងហើយអឺញោមញោមពោសុំចេញបាសិកាងើមួយឆែបងញញោមមានសំណួរអីត្រៀមបងពេលដែលលោកចាស់គ្រូដោះស្រាយមួយចប់លើកដៃថែមទៀតមកបងសុំចេញណា ជាដំបូងខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណនៃបត្រៃរដ្ឋដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមធ្វើការក្រាបថ្វាយបង្គំចំពោះគុណប្រគុណចាស់គ្រប់ព្រះអង្គដែលគង់នៅទីនេះអឺខ្ញុំកណាអត់មានសំណួរអ្វីទេប៉ុន្តែគ្រាន់តែរំលឹកសុំវិញព្រោះកាលគុណចាស់អឺឲ្យនោះកណាអត់យល់ចាប់អត់បានតែមួយគុណចាស់បានកាលពី គុណចាស់និមន្តមកសម្ដែងនៅពេលដែលប្អូនស្រីអឺធីតាធ្វើបុណ្យជំនួយភ្នែកណាគុណចាស់បានសាកសួរថាតើពុទ្ធបរិស័ទទាំងអស់មានចាំទេថា តើព្រះធម៌84000ធម្មខណ្ឌហើយលោកយាយលោកតាតើមិនទិញមិនឲ្យចាំទៅអញ្ចឹងណាហើយគុណចាស់ថា ធម៌ទាំង84000ធម៌ខណ្ឌហ្នឹងគឺយើងសិក្សាឲ្យឆ្លាត គឺជ្រើសរើសយក កម្មដ្ឋានតែមួយគុណចាស់នៅចាំពាក្យហ្នឹងណាហើយកណាដល់ពេលទៅយកកម្មដ្ឋានទី1យកមិនបានព្រោះពុទ្ធដីកាច្រើនច្រើនច្រើនណាអមមាថាបើកាលណា គេស្ដីថាឲ្យកណាទៅខឹងមិនរឹតរោទៅប្រាប់អ្នកណាឯងអញ្ចឹង រត់ទៅរកពុទ្ធដីកាទៅជួបនឹងព្រះអង្គសំដែងនៅក្នុងបេដកលេខ21នោះ ដែលមាន5 5ឃ្លាល្អនិង5ឃ្លាមិនល្អអាហ្នឹង កណាចាត់ទុកថា ជាកម្មដ្ឋានមួយសម្រាប់កណាហើយដល់ពេលជួនកាលទៅក៏មានគេសរសើរឬមានគេនន្ទាអីចឹងទៅក៏ទៅនឹកឃើញដល់បេដកលេខ14អីចឹងទៅ រួចដល់អញ្ចឹងទៅកណាមិនដឹងជាអារបៀបដែលគុណចាស់ប្រាប់ថាឲ្យយកកម្មដ្ឋានទី1ហ្នឹងដឹងយករបៀបម៉េចអញ្ចឹងមកសុំគុណចាស់ឲ្យបញ្យលម្ដងទៀតសូមអនុមោទនាបាទសាធុចាំបានល្អណាឡើងអាត្មាភ្លេចអស់ហើយអឺអញ្ចឹងឯងវានៅតែមួយដដែលហ្នឹងម្ដងមួយសំបីតែឆ្នាំ ដែលយើងលេបក៏យើងមិនដែលលេបម្ដងមកទូដែរមែនទេនឹងវាមានឆ្នាំមុខណាមួយវាត្រូវនឹងជំងឺយើងអញ្ចឹងពាក្យថាមួយហ្នឹងមកថែមតិចទៀតឲ្យលោកថ្មនិយាយមិនអស់ណាមានន័យថាក្នុងមួយពេលដែលយើងយកវិធីសាស្ត្រមកដោះស្រាយហ្នឹងយើងមិនអាចយកម្ដងច្រើនយកមកដោះស្រាយ ក្នុងពេលតែមួយបានទេ វាប្រកាសជាមាន specific ណាមួយ ដែលយើងអាចយល់ហើយវាសមស្របទៅនឹងស្ថានភាពដែលវាកំពុងកើតឡើងអញ្ចឹងញោមចង់យក3យក4យក5ក៏មិនអីដែរប៉ុន្តែប្រមាណក៏ដោយដែលញោមចេះมันអាចយកមកសរុបដោះស្រាយរឿងតែមួយក្នុងពេលតែមួយបានទេ យល់ទេអញ្ចឹងបានជាយើងត្រូវស្ដាប់ច្រើនរឿងនេះវាត្រូវជាមួយធัวនេះរឿងនោះវាត្រូវជាមួយធัวនោះប៉ុន្តែក្នុងមួយគ្រាហ្នឹងมันអាចនឹករឿងច្រើនរឿងយកមកដោះស្រាយក្នុងគ្រាមួយពេលបាន ទេយល់ទេយល់ហ្នឹងហើយបងសាធុ ហ្នឹងហើយមានអីទៀតទេអៀនខ្ញុំកណាចង់មានយោបល់ពីព្រះអង្គចាមានយោបល់អីស៊ូមិនចង់ ដឹងឮរឿងគេដែរក៏ប៉ុន្តែចេះតែឮសង្ស័យមកវាមានតែជា អឺរឿងប្តីប្រពន្ធពីរនាក់ដូចថាប្រពន្ធចេះថាអឺលួចលាក់ពីប្តីរហូតតាំងពីបានពីតាំងពីបានគ្នាមកដូចលួចលាក់លួចដូចរបស់លុយអីរោអីអញ្ចឹងប្តីមិនដែរបាន កាន់កាប់លុយកាក់អីថាអឺឲ្យបាន1000អីនៅក្នុងខ្លួនគឺគ្មានទេហើយប្តីនឹងចេះតែខុសរហូត តែបានលុយចូលបែងមកគេបើកអស់ហើយស្អីស្អីគេថាអូឲ្យយើង បង់ទឹកបង់ភ្លើងបង់អីអញ្ចឹងហើយយើងទៅបើកអស់លីងហើយដល់អញ្ចឹងទៅប្តីចេះថាអឺមិនដឹងធ្វើម៉េចទេដូចថាទ្រាំមិនបានអញ្ចឹងណាហើយខ្ញុំចិត្តតែមកនិយាយប្រាប់ខ្ញុំខ្ញុំកណាថាទ្រាំខ្ញុំកណាថាអញ្ចឹងណា ហើយសូមតែគេលួចលួចទៅឲ្យបងប្អូនគេរស់ស៊ីប្តីមិនដែរប្តីនឹងដឹងថាអូមានលុយប្រមាណអីប្រមាណគឺអត់ដែរដឹងគេលួចលុយទៅឲ្យបងប្អូនគេមិនក៏អត់ដឹងហើយនៅក្នុងផ្ទះក៏មិនដែរមើលការខុសត្រូវថាអូជាប្តីជាអីយ៉ាងម៉េចបាយទឹកសឡគឺអត់មានហើយដល់អញ្ចឹងខ្ញុំខ្ញុំកណាចង់សួរ លោកគ្រូថាតើជាប៉ុននាងនឹងឬមួយក៏នាងនឹងធ្វើបាបយ៉ាងធ្វើមានកម្មប៉ុណ្ណា ទៅលើបរោះនឹងហើយបរោះនឹងចេះតែនិយាយប្រាប់ខ្ញុំមិនមិនរៀងតែប៉ុណ្ណឹងរឿងច្រើនរាប់មិនអស់សូមតែគេថាមិនអោយមកស្គាល់ម្ដាយក៏មិនហ៊ានមកដែរអញ្ចឹងខ្លាចគេសូមតែទៅកັບរំតាត្រឡប់មកវិញគេថាហូមិនក៏ទៅយូរម៉េះឲ្យទៅដល់ 10minutit ហេតុអីតោះ បោកដល់កន្លះម៉ោងមួយម៉ោងខ្លាចគេរហូតហើយខ្ញុំគិតហើយដល់ពេលឥឡូវហ្នឹងធ្លាក់ខ្លួនរៀងឈឺខ្លះទៅអឺថាគាត់ហ្នឹងអនាគតគាត់យ៉ាងម៉េចចេះនាំមកប្រចាណាជាមួយខ្ញុំកាលណា ខ្ញុំមិនចង់ដឹងដឹងលឺរឿងគ្រូសាគេទេប៉ុន្តែ ដូចជាអាណិតមិនដឹងថាកម្មអីគាត់ ដល់អញ្ចឹងចង់ឲ្យលោកគ្រូជួយបកស្រាយរឿងនឹងថាកម្មយ៉ាងម៉េចនាងនឹងធ្វើបន់អីបាទបាន មានផលល្អម្ល៉េះមុនស្ដាប់ទៅទៀតទ្រាំរហូតទៅពេលនេះហើយ បើតាមអាត្មាគិតមើលទៅបរោះហ្នឹងគាត់សមតែទទួលបែបហ្នឹងពីព្រោះគាត់អត់មានវិធីដោះស្រាយផងទោះបីប្រពន្ធជាមនុស្សសាមញ្ញក៏អាចคลายជាអញ្ចឹងដែរយើងគ្រាន់តែគិតថាมันសមតែបើគិតពីលទ្ធផលសមសមដែរសមទេ សមយូរណាស់ហើយមិនសមវិញបើមិនកិននិយាយមិនដឹងផងនិយាយមួយគេក៏មិនហ៊ានផងហើយដល់ឆ្លោះគ្នាហ្នឹងអាយអានិយាយគ្នាវិធីល្អអត់ចេះចេះឆ្លោះរឿងនៅក្នុងក្រុមគ្រួសារនីមួយនីមួយតែងតែមានញាតិញញឹមញឹមហ្នឹងក៏មានដែរមែនទេមាន នេះសើចលើសង្ស័យមានអឺយើងលើកបញ្ហារបស់គាត់មកសួរហើយថ្មដោះស្រាយទៅ ថ្មថា ដោះស្រាយខុសមនុស្សព្រោះអីពីព្រោះក្បួនរបស់ អ្នកដោះស្រាយបញ្ហាវាមិនមែនតែឆ្លើយទេត្រូវសួរផងអញ្ចឹងបើយើងអត់តាន់បានសួរថាហេតុម៉េចបាននិយាយអត់កើតម៉េចខ្លះម៉េចខ្លះ ឲ្យចម្លើយពិតប្រកបមិនឃើញទេយល់ទេពីព្រោះកាលណា បញ្ហាកើតមានយើងយកមកសួរជំនួសសួរអត់អស់ទេវាអាចមានរឿងអីប្រកបនៅពីក្រោយច្រើនទៀតដែលគាត់ប្រាប់យើងក៏ប្រាប់អត់អត់ដែរហ្នឹងហើយអញ្ចឹងដើម្បីដោះស្រាយបញ្ហាមានតែគាត់ ជួបអាត្មាទេនិយាយមែនណាគាត់ជួបអាត្មាហ្មងអានឹងអាត្មាជួយមនុស្សបន្តតបានច្រើនជាងគេសួរជំនួសហ្នឹងឥឡូវបើអាត្មាសួរថាឲ្យប្រពន្ធខុស ក៏មិនកើតឲ្យប្តីខុសក៏មិនកើតវាមិនដឹងមានរឿងអីដល់ទៅស្ដាប់ប្រពន្ធអាចព្រោះជាងនឹងមកវាទៅប៉ែកហ្នឹងមិនចេះទុកលុយអីចេះទៅឧទាហរណ៍ឧទាហរណ៍នេះណាកុំថាគាត់ហ្នឹងហើយពីព្រោះអីជាអ្នកកាត់ក្តីយ៉ាងហោចក៏ត្រូវបានប្រមូលព័ត៌មានទាំងសងខាងដែរទើបយើងឲ្យឧបាយក្នុងការដោះស្រាយបញ្ហាបាន ជាទូទៅ នៅក្នុងដោះស្រាយ គូចំនួនណាក៏ដោយគេត្រូវសិត main goal ឲ្យបាន main goal គឺទិសដៅថា តើការដោះស្រាយនេះគោលដៅដើម្បីបែកគ្នាឬក៏ដើម្បីនៅមួយគ្នាទៀតដាក់អាហ្នឹងឲ្យត្រូវសិនបើយើងរੂអាចំណុចហ្នឹងមិនឃើញទេដោះស្រាយមិនក៏អត់ចេញដែរដើម្បីជួបគ្នាអញ្ចឹងគេត្រូវសិតអាសាប់ goal នឹងតទៀតត្រូវធ្វើម៉េចត្រូវធ្វើម៉េចអញ្ចឹងបើគិតតែទេនៅមួយគ្នាមិនកើតហើយអញ្ចឹងត្រូវដោះស្រាយម៉េចធប់សម្បត្តិអាហ្នឹងអាហ្នឹងមានតែអញ្ចឹងដែរ តែបើមិនដឹងថាគាត់ចង់ជួបគ្នាទៀតមែនអត់ផងទាំងគាត់ចង់លេងគ្នាមែនអត់ផងឯនេះចេះនិយាយបែកពពុះមកថាឯនឹងនេះទៅវាអត់ត្រូវរឿងយល់ទេហ្នឹងហើយសំបីតែយើងទៅពេទ្យចឹងដែរញោមគ្រាន់តែនិយាយពីអាការៈអ្នកជំងឺមួយនៅណោមកប្រាប់ដុកទ័រគាត់ឈឺអញ្ចេះអញ្ចេះអញ្ចេះដុកទ័រប្រកាសជាប្រាប់ថាយកអ្នកជំងឺមកអាត្មាមិនអាចពិនិត្យអ្នកជំងឺនៅផ្ទះនោះបានទេយល់ទេ ចប់ប៉ុណ្ណឹងខ្ពស់ទៀបអាហ្នឹងក៏មិនតាន់ដឹងទេដល់ពិនិត្យមើលសិនការពូ10ឆ្នាំទ្រព្យសម្បត្តិនៅដដែលអត់មានរីចម្រើនទាំងអស់ហ្នឹងហើយអញ្ចឹងអាហ្នឹងយើង អ្នកថាទៀតយើងអ្នកថាព្រោះបញ្ហាផ្ទាល់ជួនកាល មនុស្សសិតតែចឹងបានអាត្មាជួនកាលពីមុនជាស្ដាប់ចម្រៀងទៅជាតែគិតថាអូស្រីអញ្ចេះស្រីចុះមែនទេមនុស្សវាមានរឿងរៀងខ្លួន ដល់ពេលគេចោះចោលទៅគេណាតើបងខុសអ្វីទៅស្រីសុំលេងចង់បន្ទោសគេទៀតក្នុងអាត្មាដាក់ទៅវិញថាគ្មានអាណាឈួតទៅលេងរបស់ល្អចោលទេមែនអត់ហើយយើងចេះតែបន្ទោសគេ អូមកណា ដីថ្មីចិត្តថ្មី យើងអត់ព្រមមើលកំប៉ះខាតខ្លួនយើងមិនបើគេទៅនោះបើមនុស្សណាលះរបស់ល្អចោលឈួតសោះហើយមិនចឹង ហ៎មានអីទៀតទេណាសាធុសាធុណាអញ្ចឹងបានន័យថាញាតិញោមពុទ្ធបរិស័ទទាំងអស់អញ្ជើញមកស្ដាប់ពធហ្នឹងតាមដែលស្ដាប់សំណួរមួយចំនួនចានៅគិតថាយកសំណួរអ្នកដតីឬក៏សំណួរគេមកដោះស្រាយចង់ដោះស្រាយឲ្យគេ តែសភាពពិតការដែលយើងស្ដាប់ពធឬក៏ពិចារណាទៅតាមពធមិនមែនដើម្បី ដោះស្រាយបញ្ហានៃគេទេអញ្ចឹងគឺយើងដោះស្រាយបញ្ហាខ្លួនឯងដោយលោកចាស់គ្រូមានធរណីកាមកអញ្ចឹងថាយើងមិនអាចអ្នកជំងឺនឹងឈឺហើយរត់ទៅពេទ្យខ្លួនឯងដែលអ្នកជាហ្នឹងណារត់ទៅដល់រីបរាប់ប្រាប់ទៅហើយពេទ្យគេមិនអាចចាក់ថ្នាំយើងជំនួសតែឥឡូវអ្នកឯង អ្នកឯងមកខ្ញុំចាក់ឆ្នាំអ្នកឯងឲ្យអ្នកនៅផ្ទះនោះជាមិនដែលសមណាយ៉ាងណាមិញណាអាត្មាយល់គាត់ថាទិសដៅដែលយើងស្ដាប់ពធនេះណាញាតិញោមពុទ្ធបរិស័ទទាំងអស់ស្ដាប់បើយើងគិតថាដើម្បីស្ដាប់ឲ្យគេយល់វាអត់ត្រូវគឺយើងស្ដាប់ដើម្បីឲ្យយើងយល់ខ្លួនឯងដោយពួកយើងទាំងអស់ចេះប្រាប់គេហើយណាណាណាដោយលោកចាស់ទៅថាដល់ពេលយើងយល់ខ្លួនឯងទៅបានយើងយល់ធម៌ដែលយល់ហ្នឹងទៅ ប្រាប់គេ ទៅបញ្យល់ប្រាប់គេអញ្ចឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ជើញមកនឹងគឺសិតតែជាអ្នកមកទទួលនៅឧបាយឬក៏វិធីសាស្ត្រដើម្បីបញ្យល់ខ្លួនឯងដើម្បីដឹកនាំខ្លួនឯងមិនមែនដើម្បីអ្នកដទៃទេខ្ញុំណាត់អាភិបកណាគុំចាស់គ្រូគង់ស្ដាប់ពធហ្នឹងក៏អញ្ចឹងបើស្ដាប់ពធដើម្បីឲ្យញាតិញោមយល់នោះទៅរួចដែរ ណាញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏អញ្ចឹងប៉ុណ្ណឹងអញ្ជើញមកស្ដាប់ពុទ្ធធម៌មិនមែនដើម្បីស្ដាប់ពុទ្ធធម៌ឲ្យនរណាយល់ឲ្យនរណាបានត្រង់បើទេបើអ្នកនឹងចង់ដូចថាអ្នកនឹងមានជំងឺតើតែអ្នកនឹងមកខ្លួនឯងណាអញ្ចឹងគឺថាឧបាយឬវិធី បញ្ញែបញ្យលអ្នកនឹងយ៉ាងណាឲ្យដាក់ចិត្តស្ដាប់អ្នកដតីហើយស្ដាប់អ្នកដែលនិយាយអំពីហេតុផលអញ្ចឹងណាប៉ុណ្ណានិយាយពីរឿងហេតុផលអីចឹងទៅបានទទួលយកការពិត ព្រោះអ្វីអ្វីទាំងអស់ក្នុងជីវិតនឹងអត់មានអ្វីដែលអត់មានការពិតទេដាច់ខាតសិតតែមានការពិតទាំងអស់កើតនឹងក៏ពិតហើយចាស់ក៏ពិតឈឺក៏ពិតហើយដល់ពេលតបពីនឹងទៅស្លាប់នឹងក៏ក៏ពិតដែរមិនចឹងឥឡូវតបពីនឹងទៅមានសំណួរអីទៀតអត់អូមានមួយទៀតសូមអញ្ជើញបងបាសិកាអឺថាវរីអឺសាវរីសូមអញ្ជើញមកនេះមកមានមានសំឡេងបងគេអត់លឺគេអត់លឺសំខាន់ត្រង់គេអត់លឺនោះ ណាសាធុពុះសូមចេញណានេះនេះចេញខ្ញុំកណាជាបឋមសូមក្រាបថ្វាយបង្គំព្រះអង្គទាំងអស់ដែលគង់នៅទី នេះ ជា ពិសេសគឺព្រះអង្គខ្ញុំកណាបានមកលើក ទី1ជួបព្រះអង្គ ហើយនិងពុទ្ធបរិស័ទទាំងអស់ពុទ្ធបរិស័ទទាំងអស់សូមពុទ្ធពុទ្ធបរិស័ទទាំងអស់ជាទីគោរពខ្ញុំកណាស្ដាប់ព្រះអង្គក្នុងយប់នេះខ្ញុំកណានឹកឃើញដល់ពាក្យ1ពាក្យ2គឺមាយាធម៌និងលោកធម៌តើព្រះធម៌ដែលព្រះអង្គសម្ដែង ក្នុងយប់នេះណា ហើយនឹងសំណួររបស់ឧបាសកឧបាសិកាទាំងអស់តើចត់ចូលទៅក្នុង មាយាធម៌និងលោកធម៌ឬទេ ហើយខ្ញុំកណាចង់សួរទី2តើពាក្យមាយាធម៌និងលោកធម៌ហ្នឹងទៅមកដូចគ្នាទេដូចថា សញ្ញាអញ្ចេះចេះតែអញ្ចេះណាព្រះអង្គដូចថា4និងមកតបនោះដូចគ្នាឬទេ ហើយទី3គឺព្រះអង្គ មានសង្ឃដីកាថា លោកគ្រូមាន3នៅក្នុងគម្ពីរណាហើយ ជាលោកគ្រូទី1បែបម៉េចទី2បែបម៉េចទី3បែបម៉េចសូមព្រះអង្គមេត្តាបំភ្លឺព្រះអង្គសួស្ដីផងណាចេះមេយា មេយានឹងបើយើងប្រែមកថាលក្ខពុតលក្ខកំនួចអឺគេច្រើននិយាយថាមេយាស្ត្រីតាមពិតនោះលោកក៏មានមេយាដែរពាក្យមេយាហ្នឹង លក្ខពុតណា pretend ណារបៀបហ្នឹងរបៀប pretend ឧទាហរណ៍ រៀនចាអាត្មាធ្លាប់តាមពិតកំពុងលេងអីទៅដល់គ្រូមកធ្វើរៀនអញ្ចឹងអង្គមីយាលាក់កនួចលាក់ពុតធ្វើឯងដូចកំពុងរៀនប៉ុន្មានហ្នឹងលេងទេហ្នឹងដែលដែលព្រះអង្គសម្ដែងជាមួយអឺពោធិរាជកុមារណាថាអឺអ្នកដែលរៀនហ្នឹងបើមានមេយាអញ្ចឹងជាការសម្ដែងថាទាំងប្រុសទាំងស្រីសិតតែមានមេយា មយាមានន័យថាមិនស្មោះត្រង់លាក់ពុត ធ្វើដូចជារៀនអញ្ចឹងប៉ុន្តែពុតអត់រៀនទេ បាទតាំងមុខទៅខាងក្រោយអត់ទេអាហ្នឹងហៅថាមយាលាក់ពុតលាក់កនួចហើយខ្ញុំសួរថាវា connect ជាមួយនឹងលោកធម៌មិនអញ្ចឹងយើងត្រូវយល់ថាលោកធម៌ហ្នឹងស្អីគេ លោកធម៌ធម៌សម្រាប់លោកប៉ុន្តែមិនមែនលោកសង្ឃទេនឹងពិភពលោក នេះលោកទាំងអស់ហ្នឹង ហ្នឹងហើយវាមាន8មានសរសើរជាគូនឹងនិន្ទា សុខជាគូនឹងទុក មានលៀបបាត់លៀបមានយុះបាត់យុះអានឹងវាមិនពាក់ព័ន្ធនឹងមយាទេវាមកឯងមកហ្នឹងវាមកឯងក៏ប៉ុន្តែបើយើងឲ្យពាក់ព័ន្ធក៏វាបាន ដែរឧទាហរណ៍ថា អ្នកខ្លះពីមុខយើងសរសើរយើង ខាងក្រោយវៃបហាយើង អញ្ចឹងបើយើងគិតពីមេយាធោគាត់មានមេយាមុខនឹងក្រោយខុសគ្នាប៉ុន្តែបើចាត់ក្នុង លោកធោត្រូវទេត្រូវអាគណៈសរសើរហ្នឹងជាប្រសង្ស័កដល់ពេលគេនិន្ទាយើងអាហ្នឹងនិន្ទាជាលោកធោលោកធោមកប៉លយើង តែមេយារឿងរបស់គាត់តែដែលយើងទទួលជាលោកធោអញ្ចឹងជាលោកធោចាប់បានទេអញ្ចឹងលោកធម៌នឹងអ្នកណាក៏មានដែរតែពុទ្ធមិនមានមេយាទេ បុគ្គលដែលអស់កិលេសមិនមានមាយាទេតែបុគ្គលណាក៏ដោយក៏មាន លោកធម៌ដែរសូម្បីព្រះពុទ្ធក៏ដោយ ស្ដាប់ឲ្យបានអ្នកខ្លះស្ដាប់ពាក្យនឹងអត់ទាន់ ការថ្មសរសេរពីរលកលោកធម៌ហ្នឹងមានតាម្នាក់គាត់ផឹកតែហើយចឹងទៅគាត់ប្រជែកគ្នាគាត់និយាយឌឺឲ្យអាត្មាណានៅពោធិ៍សាត់ហ្នឹងអាត្មាទៅប៉ុននៅនេះគាត់ដឹងថាអាត្មាអ្នកសរសេរប៉ុន្តែគាត់ធ្វើលួចលយគាត់ថាលោកណាសរសេរផ្ដេសផ្ដាស់ ណាលោកក៏អីណាប្រពុតក៏មានលោកក៏ធัวដែរទៅនិយាយអញ្ចឹងទៅនឹងដូចមិនយល់តាមពិតប្រពុតថាខ្លួនឯងហ្នឹងហ្នឹងហើយទោះបីជាស្ដេចនៅកណ្ដាលបរិស័ទមហាចតុរង្គកសិណាក៏ជួនកាលមានគេសរសើរជួនកាលគេមានគេនិនទាទោះបីតថាគតគង់សម្ដែងធោកណ្ដាលមហាបរិស័ទជួនក៏គេសរសើរជួនក៏គេនិនទាមានវាប៉ះអានោះអ មែនទែនព្រះអង្គថាសូមបីព្រះច័ន្ទព្រះអាទិត្យដែលមិនមានវិញ្ញាណសោះនោះគួនគេសរសើរជួនគេនិនទាដែលថាស្អីនៅក្នុងលោកនេះដែលមានវត្តមានហើយត្រូវពីស្គាល់ហើយនោះណារួចពីការនិន្ទានឹងសរសើរនឹងគ្មានទេប៉ុន្តែសំខាន់ពពុទ្ធលោកមិនញាប់ញ័រដោយសារអលោកធម៌នោះយល់ទេនឹងដូចថារោគនោះវាមានក្នុងលោកនេះវាប៉ះមកប៉ះយើងអញ្ចឹងប៉ុន្តែអាសែលនៅក្នុងខ្លួនយើងនឹងវា protect បាននៅក្នុងខ្យល់សាមេរោគយើងចាំងថ្ងៃមក ឃើញឃើញហោះសិតតែធូលីដែរនៅក្នុងនឹងសិតតែអាចជាមេរោគប៉ុន្តែនៅក្នុងខ្លួនយើងកាលណាវាមានណាអាការការពារល្អណាអង្គតិកោអីការពារវាឆ្លងអត់បានយ៉ាងណាមិញអាសរសើរនឹងទេក៏វាមកប៉ះតិចពុទ្ធដែរឃើញនេះមានលោកធម៌នឹងដែរតែព្រះអង្គមិនញាប់ញ័រចឹងមេយាធម៌ស្ថិតតែ នៅ ក្នុងបុគ្គលជាពុទ្ធជជន តែព្រះអរិយបុគ្គលអស់មេយាសូម្បីតែទាំងសោតាទៅនឹងអត់មានមេយាទេ នឹងអញ្ចឹងហើយគ្រូ3ហ្នឹងថ្មដូចចាំមិនអស់ទេអានេះចង់និយាយអញ្ចេះដូចជាបីដកភាកមួយហ្នឹងប៉ិនដូចជាចាំមិនអស់ដែរចង់និយាយថាអ្នកខ្លះហ្នឹងទៅស្និទ្ធស្នាលនៅជាមួយ គ្រូណារៀនយូរយូរទៅបានស៊ីបានចុកអីមួយគ្រូអញ្ចឹងទៅថ្ងៃក្រោយទៅគ្រូធ្វើខុសក៏អត់ហ៊ាននិយាយដែរគ្រូអញគ្រូអញអញ្ចឹងណាហ្នឹងហើយខ្លះទៀតទៅដល់គោរពគ្រូគ្រូធ្វើអីខុសទៅ ណាថាគ្រូមិនការពារគ្រូទៀត សិតតែរំលឹកដាស់តឿនសិស្សសិស្សហ្នឹងកុំអាង ថានឹងជា គ្រូហើយស្អីក៏អីទៅនោះណាចង់និយាយចឹងក្នុងន័យអញ្ចឹងបើអាចាំឲ្យច្បាស់ហ្មងថាម៉េចហ្នឹងវាថាតាមកពីហ្នឹងហ្មងវាមិនត្រូវទេប៉ុន្តែក្នុងន័យហ្នឹងកុំឲ្យងប់ជាមួយនឹងគ្រូទោះបីគ្រូធ្វើខុសអីក៏មើលលែងខុសនោះណាក្នុងន័យហ្នឹងក្នុងន័យចឹងឯងបាទព្រោះបើហ៊ានរើទោសរើកំហុសរបស់គ្រូលែងបានស៊ីបានចុកព្រោះគ្រូហ្នឹងមានមុខមានមាត់ហ៎ ដល់ពេលគ្រូទៅនេះទៅនោះគេបូជាអីចឹងអាទឹកនឹងវាហូរមកខ្លួនឯងដែរអញ្ចឹងចេះសងំគ្រប់គ្រងទៅថ្ងៃណាឡើងស៊ីបានតោះមួយគ្រូនឹងបរោយយល់នងអស់ហើយណាមុំហើយណោះជាង2ម៉ោងបន្តិចហ្នឹងហើយបងចេញចឹងអឹមខ្ញុំកណា អឺស្ដាប់គុណមានសង្ឃនិកាប៉ុន្តែណាអត់យល់ត្រង់ថាទោសៈជាអកុសលហើយទោសៈមួយទៀតជាកុសលកណាអត់យល់ទាំងនឹង ស្ដាប់អត់បានច្បាស់កណាតោមនោះមិនមែនតោសៈទេហ៎តោមនោះកណាកណាអឺតោមនោះហ្នឹងក៏មិនមែនកុសលដែរនឹងស្ដាប់អត់តន់ណាហ្មងទៀតដែលព្រះអង្គសម្ដែងថាតោមនោះមាន2 ទោមនស្សណាកើតឡើងហើយជាបច្ច័យឲ្យកុសលចម្រើនឡើង ហើយធ្វើឲ្យអកុសលថយចុះទោមនស្សនោះគួរសែបអញ្ចឹងខណៈនៃកើតកើតខុសខណៈគ្នាទោមនស្សនឹងកើតឡើងហើយវារលត់ទៅវិញបាត់ដែរប៉ុន្តែវាជាបច្ច័យឲ្យកុសលកើតមកតាមក្រោយឧទាហរណ៍ថាអឺមកស្ដាប់ធួថ្ងៃហ្នឹងប្រឹងស្ដាប់ស្ដាប់អត់យល់ដល់ដូចរឿងតូចចិត្តខ្លួនឯងហ្នឹងទោមនស្ស ហើយក្រោយអញខំស្ដាប់មែនទែនដើម្បីឲ្យយល់គេនេះដោយសារបានអាអន់ចិត្តនឹងយោមវារលត់បាត់ហើយអាអន់ចិត្តហ្នឹងប៉ុន្តែជាបច្ច័យឲ្យយើង ប្រឹងគេស្ដីឲ្យមើលមកអូស្ត្រាលីយូរហើយអត់ចេះអង់គ្លេសលីងអន់ចិត្តទៅរៀនមើលគេវាចម្រើនណាកុំម៉ែគេថាឲ្យអត់ទៅរៀនក្នុងអូទាអើយប៉ុន្តែសួរថាអន់ចិត្តហ្នឹងជាកុសលទេអត់ទេ តែជាបច្ច័យនៃកុ សលនៅក្នុងមហាប្រធានព្រះអង្គបរៀនណាហ្នឹងហើយកុសល ជាបច្ច័យនៃកុសលក៏មានជាបច្ច័យនៃអកុសលក៏មានហើយអកុសល ជាបច្ច័យនៃអកុសលក៏មាន ជាបច្ច័យនៃកុសលក៏មានយល់ទេនឹងចឹងចប់ណាប៉ុណ្្នឹងចឹងណាណាមុនបញ្ចប់ណាសាធុសាធុសូមអនុមោទនាណាសូមអរប្រគុណហើយនឹងសូម អនុមោទនាសេចក្តីជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទស្ដាប់ពធហើយជាសំខាន់ពិសេសដោយបាទសរិទ្ធសៀងមានប្រសាសន៍សួរអញ្ចឹងល្អបងញាតិញោមពុទ្ធបរិស័ទទាំងអស្ដាប់ទៅ ស្ដាប់កន្លែងណាហើយដោយថាចាប់នៃទៅ ដូចជានៅងឿងឆ្ងល់ឬក៏នៅ សង្ស័យឬក៏មិនច្បាស់លាស់ដោយស្ដាប់លោកម្ចាស់គ្រូសំដែងពីតោមនោះដែលគួរសែបឬក៏តោមនោះដែលមិនគួរសែបអីអញ្ចឹងកន្លែងណាដែលច្បាស់លាស់មានប្រសាសន៍សាកសួរថែមអញ្ចឹងទៀតល្អ ណាហើយកុំអោយស្ដាប់ហើយអឺដល់ពេលកន្លែងណាដែលអត់ច្បាស់លាស់ហើយចេះបដ ாய் ទៅមិនច្បាស់ហើយក៏ហីទៅអាហ្នឹងអាហ្នឹងក៏ល្អដែរប៉ុន្តែល្អមួយយ៉ាងល្អត្រង់ថាទ្រាំស្ដាប់ណាទ្រាំស្ដាប់ហ្នឹងក៏ល្អដែរប៉ុន្តែដល់ពេលថ្ងៃក្រោយស្ដាប់ច្រើនទៅមានឆ្ងល់ណាស់ ដោយថាហ៊ានលើក បញ្ហាហ្នឹងសាកសួរអញ្ចឹងអាមាភិបសូមអនុមោទនាញាតិញោមពុទ្ធបរិស័ទទាំងអស់ពួកដែលបានអញ្ជើញមកស្ដាប់ពធដោយយកចិត្តទុកដាក់ហើយនឹងអឺបើកឆ្កឹះបំផើងនៅភាពងឿងឆ្ងល់ភាពសង្ស័យដោយបានលោកម្ចាស់គ្រូបើកបង្ហាញនឹងជាបនជាកុសល ដូច្នេះបនកឋិនទានសាមគ្គីថ្ងៃហ្នឹងគឺល្អណាស់ហើយលោកម្ចាស់គ្រូថានឹង ប្រធានវត្តរឿងកថាយ៉ាងម៉េចចុងក្រោយហ្នឹងមិនបាច់អស់ម៉ោងណា ព្រោះណាក៏ចង់ស្ដាប់កន្លែងហ្នឹងដែរវានឹកឃើញចង់ចឹងមិនថារឿងសន្យាផលកើតភ្លាមមកបញ្ញត្តិញោមនៅត្រមបានបន្តិចអីចុះ បើចង់បានពាក្យសន្យាឲ្យអឺក្រណអញ្ចេះបន្តិចទៀតហ្នឹងយើងដល់កឋិនហែក៏ក្រឹកក៏ក្រែងពេញស្រុកខ្មែរយើងមិនមែនតែពីនេះទេអឺជាធម្មតា អ្នកធ្វើកឋិនតែងតែចង់បានអានិសង្ឃអាត្មាចង់ឲ្យញាតិញោមបង្កើតអានិសង្ឃបច្ចុប្បន្នហ្នឹងឲ្យបានច្រើនជាងរងចាំអានិសង្ឃអនាគតជាតិអញ្ចឹងណាចាត់ឲ្យវាត្រូវ ហើយឲ្យវាកើតជាប្រយោជន៍ដល់សង្គមយើងហើយបើនិយាយពីកឋិននេះគឺជាការគិតសុខទុក្ខប្រសង នឹងឯងប៉ុនអីផ្សេងផ្សេងទៀតយើងមានទិសទៅញាទៅអីណានៃមានទិសដើរផ្សេងតែបើថាកឋិននេះខុសគេ គឺដើម្បីប្រសងថ្មងមិនចឹងហ្នឹងហើយ program គឺដើម្បីវេអីអីប្រកេនប្រសង មានន័យថាយើងគិតសុខទុក្ខប្រសងក្រោយពេលដែលលោកគង់ចាំភាសា3ខែ ហើយញាតិញោមដឹងហើយថាទៀនវាមាន2មានអមិសទៀននិងធម្មទៀនហើយដឹងទៀតថាធម្មទៀនឈ្នះអត់ទៀនទាំងពួងហើយថ្មមើលទៅឃើញញាតិញោមធ្វើធម្មទានរាល់ថ្ងៃត្រូវដែរតែវាដូចអសូវរីចម្រើនណាអសូវរីចម្រើន ពួកយើងអត់នាំគ្នា គិតអំពី education education ការអប់រំយើងចង់បាន ដែរបើថា អូមានលោករៀនចេះដឹងអីចឹងយើងចង់បានណាមែនទេ ប៉ុន្តែកុំភ្លេចថាចង់បានផ្លែវាទល់តែខំថែគល់ហ្នឹងហើយដាំដាំជួយដាំគ្នាចឹងមិនខ្មែរមិនមែនតែផ្ដាំផ្ញើញាតិញោមម្ចាស់កឋិនពេលនេះទេកឋិនទាំងអស់មកស្រុកខ្មែរ4000វត្តជាងនោះណាឲ្យ បានខ្លះថាអឺមនុស្សយើងវាត្រូវអាស្រ័យអង្គប្រកបពីរបាន ដោះទៅបានល្អមួយមួយទេ ដែលដោះខ្លួនឯងនោះដោយលោកដែលអាចរៀនចេះដឹងដោះខ្លួនឯងនឹងមាន មួយមួយទេ តែបើមានសាលាអប់រំត្រឹមត្រូវបកលក្ខណៈឲ្យការសិក្សានឹងបាន ល្អវាដុះច្រើនហ្នឹងដូចដូចស្រូវដូចស្នឹមចំបើងអីចឹងវាចេះដុះហើយផ្សិតអីវាចេះដុះតែតែអត់មានរបៀបទេ អាណាខ្ពស់ខ្ពស់ទៅអាណាទៀតទៅតែបើគេបដោះដុះល្អរមងអញ្ចឹងលោកនៅស្រុកខ្មែរយើងច្រើនណាស់60000អង្គជាងច្រើនណាស់រាល់ថ្ងៃនេះចូលសាលាបល័យអត់ដល់10000ទេ ហ្នឹងហើយនឹងរៀនហើយរៀនឲ្យចប់ហ្នឹងអត់បាន5000ទេថាឲ្យបាន1000មិនដឹងបានអត់អញ្ចឹងបើនិយាយពីប្រទេសអភិវឌ្ឍវិញមានន័យថាខ្សែបរាជ័យហ្មងបើគិតតែស្ថិតិនៃអ្នករៀនប៉ុណ្ណឹងគឺ បរាជ័យហ្មងក្នុងចំណោមលោកដែលត្រូវសិក្សាលើថាលោកចាស់10000ចុះដែលមិនត្រូវរៀនចុះ50000ទៀតដែលពេញវ័យរៀនសបុះសិស្សក្មេងៗបួសឲ្យអត់រៀនខូចមនុស្សអស់និយាយចឹងចុះ តើបួសអត់រៀនចេះតែសូត្រសម្មាសម្មាបាំងស្គលនឹងអត់កើតទេ ចាញ់ក្មេងៗនៅតាមផ្ទះទេអញ្ចឹងមិនថ្មែមិនចង់ឲ្យបកកើតទៅវត្តទេទុកលោកថ្វាយតែមកគុំអត់ឲ្យលោករៀនសូត្រមិនចឹងអញ្ចឹងបានថាអឺរាល់ថ្ងៃអត់សូវមានលះលះបង់បរៀនលោកទេមកនិយាយប្រាប់ញាតិញោមឲ្យដឹងថាសំបីតលោកគ្រូធំធំធ្លាប់បរៀនអីហ្នឹងលែងចង់បរៀនលោកអស់ហើយ ព្រោះអីបរិញ្ញាលោកមានបានស្អីបរិញ្ញានឹងចាំលោកទៀតដល់ទេសនាបានលុយច្រើនជាងអានឹងជាផ្លូវនៃអន្តរធានមួយព្រោះប្រលោកថ្មីដែលដោះមកអត់មានអ្នកបរិញ្ញាអត់មានអ្នកពយលណាវត្តកំសត់យ៉ាងណាក៏ដោយញោមប្រាប់ថាវត្តនឹងកំសត់ណាដែលហែទៅណាម្ចាស់បនកំសត់មែនទែនគឺអត់មានសាលារៀនឧទាហរណ៍ថ្មឧទាហរណ៍ដូចវត្តកំណើតថ្មមួយនៅតកែវនៅពេលដែលអត់បើកសាលារៀនណា តែ3អង្គអត់មានចហានឆាន់ទេពួកអីពួកអត់បានធ្វើអីឲ្យគេជ្រះថ្លាអីដល់ពេលអាត្មាទៅបើកសាលាបរៀនឆ្នាំ98 99អាត្មាទៅបរៀនហើយកាលនោះមាន ទៅគិតប្រាក់ខែអីគិតតែទៅជួយស្រុកតែហ្មងពួកដឹងខ្លួនឯងបើសិនជាអត់មានគ្រូមុនដឹកនាំមកក៏អត់ដឹងទៅរៀននៃណាណីដែរព្រោះផ្លូវទៅរៀនឃើញទេគ្មានផ្លូវទេអញ្ចឹងបានអាត្មានឹកឃើញ ពាក្យពុទ្ធថា កល្យាណមិត្តនឹងស្មើនឹងព្រមចរិយធម៌នឹងហ្មងសំខាន់បើសិនជាគណៈបួសហើយអត់ជួបអ្នករៀនអត់នាំអត់មាន អ្នកនាំផ្លូវមករៀនបួសហើយបានតែបួសហ្នឹងសឹកទៅវិញអត់ដឹងខ្យល់អីអញ្ចឹងបាន ដឹងគុណស្រុកអាត្មាទៅបរៀនអត់មាន ប្រាក់ខែប្រាក់ថ្ងៃអីទេទៅទេសនាបានអីអីនឹងចាំលោកទៅទៀតហើយដល់ពេល ទៅបរៀនទៅរៀបចំលោក50 60អង្គទៅកន្លែងដែល3អង្គអត់មានអីឆាន់ទៅជាសបោជាងគេមកស្រុកហ្នឹង ហ្នឹងហើយដល់ពេលរៀនសូត្រយើងរៀបចំវិន័យល្អការត្រួតត្រងការសិក្សារៀនសូត្រឲ្យផ្លូវវត្តនឹងអ្នកស្រុកលើអីចុះមកធ្វើស្រែធ្វើអីជីកតាមនឹងឲ្យតែល្ងាចនឹងលោកទន្ទិញពេញទៅវត្តហើយទិញវេយកទន្ទិញស្អីស្អីហ្នឹងធរអីហ្នឹងហើយរៀបចំឲ្យមានរបៀបរបបពេលថ្ងៃមិនដើរស្វេឆ្វាច់គូសអាកាំងពឹងត្រង់ដូចតាហានអញ្ចឹងត្រង់ឡើងអញ្ចឹងអញ្ចឹងញាតិញោមគាត់ជ្រះថ្លា ហើយមិនមែនតែញាតញោមប្រសក់ជើងវត្តទេអ្នកណាមកផ្សេងចិត្តទៅលឺតតអូលោកខំរៀនអីអីលោកខ្វាក់អីឆាន់ដំបងទៅបិនទៅបិនខែទឹកអីជិះទូកទៅបិនចុងក្រោយមកញាតញោមគាត់អាណិតគាត់ថាអាណិតលោកឈប់ឲ្យលោកទៅគាត់នាំគ្នាមកចុះទៅមួយអាទិត្យហ្នឹងប្រហែលភូមិមាន ភូមិចិត្តភូមិចិត្តផ្ទះហ្នឹង2ថ្ងៃភូមិនៅឆ្ងាយបន្តិចហ្នឹង3ថ្ងៃពីភូមិទៀតហ្នឹង2ថ្ងៃមួយអាទិត្យហ្នឹងគាត់ដាក់វេនមករហូតគាត់ជ្រះថ្លា វាទៅជារឿងរឿងអញ្ចឹងទៅហើយ បានបដោះពូជអ្នករៀនមកច្រើនទៀតអញ្ចឹងមិនមែនថាបើយើងពិតជាអាណិតវត្តមែនជួយគិតវិថីសិក្សាអញ្ចឹងណាហើយរាល់ថ្ងៃស្មាគិតថាគ្រូដែលអាច នៅបរៀនលោកបានជាប់លាប់គ្រូលោកអត់សូវទេស្រុកខ្មែរស្ថានភាពរាល់ថ្ងៃនេះគ្រូលោកអត់សូវនៅបរៀនលោកវឡៃដើរទេសនាឥឡូវដើរបាំងស្គូលឥឡូវដើរស៊ីខ្មោច ហ្នឹងហើយហើយអ្នកដែលអាចបង្រៀនលោកជាប់លាប់ហ្នឹងមានតែ គ្រូពីមុនគាត់ធ្លាប់បួសរៀនហើយគាត់សឹកទៅវិញអីចឹងគាត់នៅបរៀនកើតអញ្ចឹងបានស្មានថាគួរគិតប្រាក់ខែឲ្យគាត់បើថាកឋិនបាន4 5000ចំណាយ1000ទុកតែប្រាក់ខែគ្រូឧទាហរណ៍ចឹងឯញោមធ្វើកើតកកើតប៉ុន្មាននិយាយឲ្យបានជាគំនិតទូ ទៅទាំងអស់ថាបើចង់បៀលវត្តត្រូវបៀលលោកព្រោះលោកអ្នករសាវត្ត មិនមាត់វត្តអ្នករសាលោកទេហើយញាតិញោមខ្លះទៀតក៏អត់យល់ថាហេមិនទៅបរៀនលោក ទៅយកប្រាក់ខែចឹងយាយយាយគេទៅវត្តគេទៅជួបប៉ុនហេឯងទៅបរៀនលោកយកលុយក៏អត់យល់បើគាត់តែម្នាក់ឯងមានអីប្រពន្ធគាត់ជេរនោះមិនចឹងលោកតានោះហើយបើគាត់តែម្នាក់ឯងមានអីហ្នឹងហើយអូ ហើយតាតាដែលគាត់ចេះបល័យចេះវិន័យចេះស្អីស្អីគាត់គ្រាន់តែសឹកតែប៉ុណ្ណាអ្វីដែលគាត់រៀនគាត់នៅចេះតាហើយដល់ពេលគាត់បរៀនលោកអត់មានអីហើយទៅបរៀនអាត្មា ធ្លាប់ធ្វើគ្រូបរៀនមកដឹងកិច្ចការច្រើនពិបាកជាងមកដល់ទេសនាចឹងឆ្ងាយពេលបរៀនជាពេលបរៀនយើងត្រូវរៀបចំឯកសារដល់បរៀនហើយយកពិន្ទុសិស្សយកមកកែហើយត្រូវមើលលោករៀនមិនរៀនទៀតហើយដល់ទេសនាមួយញាតយកមានស្អីដល់ល្មងឡើងថាយករមង ហើយថាតែម្ដងឈ្នះប្រាក់ខែមួយឆ្នាំឡើយឬឯងដើរថាអានេះស្មាននិយាយបោកអស់ហើយណាអ្វីដែលអាត្មាចង់ផ្ដោតគឺផ្ដោត នៅលើពុទ្ធសាសនាសិន background ណាបើញោមចង់ជួយបដោះលោកព្រោះមុខវិជ្ជាអីផ្សេងផ្សេងទៀតលោកអាចស្វាស្វែងរៀនអីបន្ថែមរបស់លោកប៉ុណ្ណា សំខាន់ឲ្យដឹងខ្លួនឯងជាស្អីស្មើអត់ហាមមិនឲ្យគេរៀនទេអង់គ្លេសកុំព្យូទ័រចង់រៀនអីរៀនទៅប៉ុន្តែត្រូវមាន background មួយថាយើងជាស្អី express yourself ជាអីគេលោកសង់ទៅចេះអីគឺមុនគេណានឹងជួយបានប៉ុណ្ណាប៉ុណ្ណឹងសិនអញ្ចឹងទៅអញ្ចឹងបាននៅទូតអាមេរិកខាងលើ លោក ទៅសម្ភាសដាក់ form ហ្មងដាក់ទៅផ្សព្វផ្សាយពុទ្ធសាសនា មែនអាមេរិកចាំងកេះចេះធัวសួរថាពុទ្ធសំដែងធัวអីមុនគេអត់ដឹងធ្លាក់បាត់អីហើយយើងថាទូផ្សាយពុទ្ធសាសនា នៅអាមេរិកទូតអាមេរិកកាំងសួរពុទ្ធសំដែងធัวអីកូនមុនគេអត់ដឹងវិញខ្ញុំដឹងហ៎ធัวអីមុនគេធម្មចៈហ្នឹងហើយ អីខ្លះទៀតវាអត់ស្រួលចឹងទេតើមគ្គដ៏ប្រសើរគេហៅថា H4 pass ហ្នឹងស្អីគេខ្លះលោករាប់អត់ត្រូវទៅរាប់សិល8គេប្រាប់ថា H4 pass ហ្នឹងអរិយមេអង្គ8ហ្នឹងស្អីគេដល់លោកទៅឆ្លើយឆ្លើយសិល8ធ្លាក់ព្រោះអញ្ចឹងបានបាននឹកឃើញអ្នក ប្រាជ្ញយើងពីដើមមួយអង្គមួយអង្គចេះភាសា2 3ពិនសួរថាពុទ្ធសាសនាលោកចេះទេចេះ អសរសាស្ត្រខ្មែរ វប្បធម៌ខ្មែរចេះ មានលំនឹងខ្លួនឯងស្អីមកបកក៏អត់ដួលដែរហ្នឹងហើយអញ្ចឹងណាអញ្ចឹងបានថាអ្វីដែលស្មាចង់ឲ្យជួយហ្នឹងគឺពង្រឹងឲ្យលោករៀនពុទ្ធសាសនាហ្នឹងឲ្យឲ្យបានគ្រឹះពីក្រោមទៅហ្នឹងតឡើងទៅដល់ពេញហើយឡើងរៀនហើយពុទ្ធសាសនាហ្នឹងស្មាដឹងស្មាខ្លួនឯងក៏អញ្ចឹងដែររៀនសបាយរៀនបល័យរៀនស្អីស្អីហ្នឹងកាលនៅបឋមនៅតាមស្រុកស្រែចូលមកពេញពុលកុំព្យូទ័រនឹងអង់គ្លេសហ្នឹងមក នឹងហើយអ្នកដតីក៏មិនខុសអាត្មាបានដែរអញ្ចឹងបើថាចង់បៀលឲ្យលោក មានស្អីនៅក្នុងខ្លួនបៀលកាលដែលលោកទៅបួសទៅរៀនឲ្យវាឲ្យវាមានចំណេះហ្នឹងហ្នឹងហើយមកប្រាប់ឲ្យដឹងថាសង្គមខ្មែរយើងពុទ្ធសាសនាយើងរាល់ថ្ងៃហ្នឹងមិនថាអ្នកលះបង់ទៅបរៀនហ្វ្រីហ្នឹងសំបីតលោកក៏លែងបរៀនដែរភាកច្រើននៅមាន ខ្លះដែលលោក នៅចេះនឹកស្រុកលោកអញ្ចឹងអ្នកដែលអាចនៅរៀនបានមែនតេនហ្នឹងមកឃើញច្រើនតែកុហកដែលគាត់ ដូចថាសឹកហើយគាត់មានផ្ទះនៅចិត្តហ្នឹងយើងគុំចំណែនគាត់អីគាត់ជួនកាលឥឡូវលោកក៏គាត់ឈប់បរៀនទៀតព្រោះបរៀនលោកអត់បានអីគាត់ដើរធ្វើអាចារ្យបណ្ដោយដល់ដើរធ្វើអាចារ្យបានលុយច្រើនជាងសិតតវិនិច្ឆ័យទាំងអស់សិតតផ្លូវវិនិច្ឆ័យទាំងអស់លោកបកែទេសនាឈប់ធ្វើគ្រូបរៀនដើរទេសនាអាចារ្យបកែវេដាឈប់បរៀនលោកដើរទៅវេឲ្យយាយយាយវេម្ដងមានអន់ជាងលោកណាយល់ទេយល់ទេនឹងជាការពិតអញ ហើយដល់ញាតិញោមអានិយាយឲ្យគិតប្រាក់ខែគ្រូតិចណាស់ដែលគិតតែគាត់បូជាធមម្ដងម្ដងច្រើនទេច្រើនជូនអាចារ្យម្ដងម្ដងច្រើនក៏អត់គិតប៉ុន្តែគ្រូបរៀនឃើញដរធានព្រោះយើងបូជាវាអត់ត្រូវយើងអត់គិតអ្នកលះបង់មែនតែននោះអ្នកស្ងាត់ស្ងាត់ហ្នឹងអ្នកខំអង្គុយបរៀនលោកនឹងអ្នកជួយមែនតែនអ្នកល្បីល្បីដូចពួកអាត្មាអីនេះហើយ ញាតិញោមមិនគិតមួយខែក៏មិនតន់អត់ដែរនិយាយមែននិយាយមែនហ្នឹងហើយបើញាតិញោមនៅនឹងមិនគិតនោះយូរយូរញោមនោះគាត់ស្ដាប់ធំមកបាន50ដែរនិយាយត្រង់អស់លីអត់មានអត់មានលាក់អីទេមកចង់ឲ្យគិតឲ្យត្រូវគិតឲ្យត្រូវទៅដាំពីដើមពីដើមមកវិញហ្នឹងអញ្ចឹងអានឹងដូចបំណងហ្នឹងអញ្ចឹងទេចង់និយាយចឹងឯងចប់ហើយណាណា